VKC TV ទាំងអស់ជាទីគោរពស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំកណាខ្ញុំបានអឺមុននឹងដល់គេហដ្ឋានទេណាបាទអឺជួបជាមួយនឹងខ្ញុំកណាខ្ញុំបាទបន្តិចទៅទៀតបងប្អូនឮខ្ញុំកណាខ្ញុំបាទច្បាស់ទេតែណាបាទបាទ អឺជំរឿនណែជំរឿនអាម៉េចជំរឿនបិទមុខឈឹងអាម៉េចជំរឿនចង់ឡាយដែរហើយស្រាប់តែខ្ញុំឡាយមុនហីម៉េចបិទមុខឈឹងបាទណែស្វាគមន៍បងប្អូនណាមកកាន់ការផ្សាយរបស់យើងខ្ញុំនៅពេលនេះណែ បាទបងណាន់ស៊ីបងណាន់ស៊ីអត់គេងអត់ពួនទេអត់មានគេងអត់មានអីទេណាអឺអឺបងប្អូនឮច្បាស់ទេទេណាបាទឮច្បាស់ទេខ្ញុំខ្លាចបងប្អូនឮអត់ច្បាស់អឺខ្លាចឮអត់ច្បាស់ចឹងទៅចេះតែសួរហើយសួរទៀត បាទចេះតែសួរហើយសួរទៀតហ្នឹងខ្លែលឺលឺអត់ច្បាស់ទេណាបាទអូខេ clear បាទបងប្អូនគាត់ថា clear ហើយអត់អីទេបាទដាក់ឲ្យគៀកតិចមកឲ្យគៀកមាត់តិចមកកុំឲ្យវាមិនសូវច្បាស់ណែអឺខ្ញុំ សូមរំលឹកបន្ថែមបន្តិចទៀតដោយសារតែរឿងក្តីលោកកឹមសុខាមែនតែនទៅខ្ញុំឃើញខ្ញុំបានឮមេធាវីលោកកឹមសុខាត្អូញត្អែអំពីរឿងតុលាការរបស់ហ៊ុនសែននឹងចេះតែបញ្ជាពេលបញ្ជាពេលទៅបញ្ជាពេលទៅ ហើយលើកថ្ងៃនេះជាថ្ងៃនោះថ្ងៃនោះជាថ្ងៃនេះអីចឹងហើយមេធាវីនឹងជំរុញឲ្យក្តីលោកកឹមសខានឹងឆាប់បញ្ចប់ទៅណាហើយឥឡូវហ្នឹងយើងឃើញការលើកឡើងរបស់មេធាវីលោកកឹមសខាហ្នឹងគាត់ត្អូញត្អែច្រើនពីរឿងតឡាការហ្នឹង ហើយខ្ញុំកណ្ណាខ្ញុំខ្ញុំប្រាប់ហើយថារឿងតឡាការហ៊ុនសែននឹងជារឿងបៃលុកបៃឡទេកុំចូលលេងជាមួយប្រាប់ហើយថាកុំចូលលេងជាមួយរឿងនឹងរឿងនយោបាយមិនមែនជារឿងផ្លូវច្បាប់ស្អីទេការរំលាយគណៈបកសង្គ្រោះជាតិគឺជាការខុសច្បាប់ ការចោទលោកកឹមសខាខ្លួនឯងថាជាជនក្បត់ជាតិសន្តិទ្ធភាពជាមួយបរទេសគឺវិជាការបាទគឺជាការមិនត្រូវច្បាប់ទេហើយហេតុអីយើងដឹងអញ្ចឹងហើយយើងចង់ទៅលេងផ្លូវតឡាការផ្លូវច្បាប់ជាមួយនឹងហ៊ុនសែនទៀតហើយដល់ពេលតឡាការគេចេះតែពយាពេលយើងនេះចេះតែឈឺចាប់យើងនឹងត្អូញត្អែណាដែលសម្ដេចដាលេ ខ្ញុំស្ដាប់មិញនេះខ្ញុំមកធ្វើការបដើបងគាត់បងប្រុសគាត់ផ្ញើការលើកឡើងរបស់មេធាវីឲ្យស្ដាប់មេធាវីលោកកឹមសខាកិច្ចសម្ភាររវាងលោកជុនច័ន្ទបុតជាមួយនឹងមេធាវីលោកកឹមសខាខ្ញុំស្ដាប់បន្តិចទៅខ្ញុំខ្ញុំប្រាប់ហើយថាឲ្យខំប្រឹងទៅលេងអាឡបែងច្បាប់ជាមួយហ៊ុនសែនធ្វើស្អី ណាខ្លួនឯងក៏ដឹងដែរថារឿងហ្នឹងវាជារឿងនយោបាយហើយចុះបើបើសិនណាយើងទៅលេងផ្លូវច្បាប់ហើយយើងចាំបាច់ត្អូញត្អែធ្វើស្អីបើគេពយាពេលពយាពេលថ្ងៃនេះថ្ងៃនោះថ្ងៃនោះថ្ងៃនេះកាត់នេះកាត់នោះគេយកលេសកូវីដទៅគេយកលេសស្អីស្អីទៅគេយកលេសនេះលាវលេសនោះទៅ ដល់ចុងក្រោយយោងតាមមេធាវីរបស់លោកកឹមសខាថាតំណងជាគេនឹងពយាពេលឲ្យដូចអ្នកនយោបាយមួយនោះគាត់បាននិយាយគាត់និយាយចឹងណាគាត់និយាយចឹងហើយខ្ញុំខ្ញុំប្រាប់តាំងពីដើមមកខ្ញុំនិយាយតាម Facebook ខ្ញុំជេរខ្ញុំមើលងាយលោកកឹមសខា ខ្ញុំមើលងាយទៀតនោះមិនត្រឹមតានេះទេមិនត្រឹមតាមើលងាយលោកកឹមសខាទេមេធាវីលោកកឹមសខាក៏ខ្ញុំមើលងាយអាទាំងអស់គ្នាហ្នឹងឥឡូវបើដឹងអញ្ចឹងមកតអូនធ្វើស្អីរឿងហ្នឹងជារឿងនយោបាយបើជារឿងនយោបាយត្រូវដោះស្រាយតាមបែបនយោបាយលោកកឹមសខាចេញមុខតវ៉ាមើលការពារគណៈបកមើលកុំកិច្ចខ្លួនចេញពីគណៈបកមើល យកគណៈបកធ្វើជាត្រីមុខដើម្បីប្រឆាំងយកបកនឹងមកវិញមើលប្រឆាំងហ្មងបើគេចាប់ទៅដាក់គុកនៅតាពាំង plong ទៀតអស់វាឲ្យវាឲ្យវាដឹងខុសដឹងត្រូវដឹងសដឹងខ្មៅមើលមិនមែនជារឿងផ្លូវច្បាប់ទេរឿងផ្លូវច្បាប់ដូចខ្ញុំនិយាយចឹងពួកហ៊ុនសែនអត់មានស្អីក្រៅតែពីពាក្យដដែលដដែលនឹងមកដាក់បន្ទុកទេយ៉ាងច្រើននឹងយក យកអស់លោកទៅនឹងដើម្បីឲ្យគេហៅតែកាត់កាត់កាត់កាត់ទេហើយគេថាឯងបានកាត់ក្តីតើបានសាកសួរតើរឿងថ្មីអត់មាន ទេរឿងអាដែលអាដែលនឹងហើយបើរឿងអាដែលអាដែលបើយើងធុញទ្រាន់ហើយយើងទៅចូលលេងលបែងផ្លូវច្បាប់ជាមួយហ៊ុនសែនទៅអីហើយដល់ពេលអញ្ចឹងមកត្អូញត្អែតាម Facebook មកត្អូញត្អែតាមកសែត មកត្អូនត្អែតាមទូរទស្សន៍ថាតឡាការនឹងចេះតឡាការនឹងចូលយើងដឹងយូរហើយថាដឹងគ្រប់តែគ្នាតាមែនអត់បងប្អូនណាសំបីតកូនក្មេងបៀមដៃក៏គេដឹងដែរថាវាមិនមែនជារឿងយើងខុសច្បាប់ទេវាមិនមែនជារឿងយើងក្បត់ជាតិទេហើយវាមិនមែនជាផ្លូវច្បាប់ទៀតវាជារឿងនយោបាយបើជារឿងនយោបាយដោះស្រាយតាមបែបនយោបាយមើល ឈប់ទៅចូលលេងលបែងតឡាការជាមួយនឹងពួកហ៊ុនសែនមើលហើយបើយើងចូលទៅលេងជាមួយគេហើយយើងទៅអូនធ្វើស្អីអានឹងបើមិនឲ្យខ្ញុំបន្ទោសមិនឲ្យខ្ញុំស្ដីឲ្យលោកកឹមសុខាទេមិនកើតហើយបើមិនឲ្យបន្ទោសមេធាវីលោកកឹមសុខានឹងនឹងពួកហែហមមួយចំនួននឹងបើខ្ញុំមិនបន្ទោសពួកគាត់ធ្វើមិនកើតសំបីតាក្មេងបៀមដៃក៏ដឹងថាអាច្បាប់នឹងមិនមែនជាច្បាប់ដែលសម្រាប់ ការពារផលប្រយោជន៍មនុស្សសុចរិតទៀងត្រង់ណាច្បាប់ប្រហងៃនេះការពារតែពួកអ្នកមានអំណាចការពារតែពួកប្លន់គេទេហើយមនុស្សដោយលោកកម្មសខានឹងទៅលេងផ្លូវច្បាប់ឈ្នះគេហើយសួរថាតើល្អណាស់បើទៅលេងផ្លូវច្បាប់នឹងជួយហ៊ុនសែនໄວនឹងមានតែធ្វើស្អីចេញក្រៅតែទៅជួយហ៊ុនសែន ទៅលេងផ្លូវច្បាប់ជួយហ៊ុនសែនទុកឱកាសឲ្យហ៊ុនសែនពយាពេលរហូតចឹងទៅតឡាការនឹងបៃលុកបៃឡលេងហើយពយាពេលរហូតចឹងទៅអន្តរជាតិចង់ដាក់ទណ្ឌកម្មហ៊ុនសែនក៏មិនបានដាក់មិនបានបើកឹមសខាចង់ទៅលេង ទៅលេងអាលបែងផ្លូវច្បាប់នឹងជាមួយគេហើយដល់ពេលគេពយាពេលនាំគ្នាអន់ចិត្តគេបខំឲ្យសារភាព គេថាបខំឲ្យសារភាពខឹងមិនសប្បាយចិត្ត អាពីដើមមកវាអញ្ចឹងតាអាច្បាប់ម៉ែវា ច្បាប់ឪវានោះវាអញ្ចឹងតាទៀតវាអញ្ចឹងតើគេចង់បខំយើងឲ្យសារភាពនោះណាដូចមនុស្សមួយចំនួនគេបខំឲ្យលូនក្រមពងហ៊ុនសែនទៅសុំសិទ្ធិនយោបាយនោះណាគេបខំអញ្ចឹងហ៎គេបខំអញ្ចឹងយើងដឹងទាំងអស់គ្នាដូចខ្ញុំនិយាយមួយម៉ាត់អញ្ចឹង សំបីតាកូនក្មេងដែលវាទៅតែដឹងក្តីក៏វាដឹងរឿងហ្នឹងដែរហើយបើយើងមិនដឹងរឿងហ្នឹងមានតែយើងនឹងចូលរួមជាមួយគេ ហើយដល់ពេលអញ្ចឹងមកតូនតែធ្វើស្អីកុំតូនកុំតូនខ្ញុំខឹងមេធាវីនឹងទៀតតូនស្អីមកតូនត្អែតាមប្រព័ន្ធ Facebook ថាអតឡាការនឹងចេះតែពយាពេលចេះពយាពេលចុះដឹងហើយថាអតឡាការនឹងវាជាសัตว์ឆ្កែរបស់ហ៊ុនសែនដឹង100% ហើយយកខំទៅប្រកែកលេងជាមួយគេទៅស្អីអោះអានិយាយចឹងបណ្ដោយទៅហើយឲ្យវាឲ្យវាភ្ញាក់កំណើតបន្តិចមើលឥឡូវមើលខាងក្នុងនឹងក៏តវ៉ាជាមួយហ៊ុនសែនខាងក្រៅក៏តវ៉ាជាមួយហ៊ុនសែនមើលមើលមើលមើលធ្វើឲ្យភ្ញាក់កំណើតនេះមើលលោកកឹមសកាមើលលោកឯងធ្វើឲ្យភ្ញាក់កំណើតតិចព្រោះលោកកឹមសកាគាត់មិនមែនមេខ្ញុំទេគាត់មិនមែនមេខ្ញុំអូខេ ព្រោះខ្ញុំមិនអត់មែនជាសមាជិកបកប៉ុន្តែខ្ញុំនិយាយនឹងក្នុងនាមបំណងល្អទេពិតណាស់ថាសម្ដីខ្ញុំវារៀងអសរោះមែនរៀងមិនល្អមែនស្ដាប់ទៅវាមិនល្អមែនប៉ុន្តែខ្ញុំវាធុញអាលើកណាក៏ចឹងឯងត្អូនត្អែអូពេលឡើងតឡាការនាំគ្នាសបាយនាំគ្នាសបាយឡើងតឡាការអូសិតតែធ្វើសន្និសិទកសែត តំបាយម្នាក់ម្នាក់ប្រមូលគ្នាមកវងឡើងតឡាការអត់ខ្លាចកូវីដអត់ខ្លាចអូមីក្រុងអូមីក្រានអីទេអត់អត់ទេបបួលគ្នាមកវងឡើងទៅតឡាការថតជុំគ្នាមើលតែចូលស្បត់នៅក្នុងសភាហឹមអីខូម៉េះម៉េះហើយដល់ពេលគេពយាពេលតាំងអន់ចិត្តណាដល់ពេលគេពយាពេលតាំងអន់ចិត្ត អីអញ្ចឹងអញ្ចឹងមកនិយាយអញ្ចឹងអញ្ចឹងអីស្មានតែខ្ញុំនឹងសម្ដេចដាលេនិយាយអញ្ចឹងអញ្ចឹងអីស្មានតែខ្ញុំនឹងត្រេកអរណាស់ស្មានតែខ្ញុំនឹងជួយអាណិតអាស្មានតែខ្ញុំនឹងជួយអាណិតនិយាយអញ្ចឹងអញ្ចឹងមកអីនោះណានិយាយអញ្ចឹងអញ្ចឹងមកសុំតាឌីលបន្ថែមនេះគេប្រាប់ឲ្យថាកុំទៅលេងអាឡបែងច្បាប់ម៉ែវានោះ ច្បាប់ម៉ែវាតាលោកកឹមសខាឯងលោកកឹមសខានិងមេធាវីឯងលោកអ្នកទាំងអស់គ្នាគិតមើលគេឯងសិតតែចេះច្បាប់តែវាមិនដែលសះម៉ែអាណាបកកើតច្បាប់ឆ្នាំ2017យកច្បាប់ឆ្នាំ2017ទៅកាត់ក្តីលោកកឹមសខាតាំងពីយូរយារណាស់មកហើយដែលគាត់ប្រព្រឹត្តតាំងពីមុនច្បាប់នឹងចេញម៉េះហើយយកអាច្បាប់ដែលទៅបកកើតមួយថ្ងៃនោះហ្នឹងអានឹងបើយើងនិយាយទៅ យកកូនក្មេងឲ្យទៅគ្រប់គ្រងម៉ែឲ្យទៅបជាម៉ែហើយកូនក្មេងនោះវាទៅបង្កើតមិនទាន់មែនមែនផងវាទៅប្រាប់ម៉ែវាថាឯងត្រូវធ្វើអញ្ចេះឯងត្រូវធ្វើអញ្ចោះដូចដូចករណីលោកកឹមសខាអញ្ចឹងករណីផោះតាំងទី1ទី2ទី3ទី4សិតទៅរឿងអតីតកាលទាំងអស់ហើយយកច្បាប់បច្ចុប្បន្នកាលទៅកាប់ទោសរឿងអតីតអតីតកាលអាច្បាប់នឹងបើសិនឲ្យយកទៅកាប់ទោសគណៈបកប្រជាជនទើបត្រឹមត្រូវជាង ហើយយកមកកាត់ទោសលោកកឹមសខាមិនត្រឹមត្រូវចឹងហើយបានខ្ញុំឮមេធាវីនឹងគាត់និយាយខ្ញុំទៅស្លឹកកាជាខ្ញុំឡាយដល់មកតាមពិតខ្ញុំមិនចង់ឡាយទេថ្ងៃនេះខ្ញុំឡាយមកសមអញរួចហើយណាអារឿងហ្នឹងខ្ញុំឡាយមកសមអញរួចហើយប៉ុន្តែខ្ញុំវាធុញវាធុញទ្រាន់ពេកគ្នានេះខំប្រាប់ឲ្យកកោកណាខ្ញុំនេះបងប្អូននៅក្រៅប្រទេសខំប្រាប់កកោក លោកកឹមសខាអើយកុំទៅលេងលបែងអ្នកច្បាប់ម៉ែវានឹងជាមួយហ៊ុនសែនលេងមិនឈ្នះវាទេណាលទ្ធផលចុងក្រោយឃើញទេវាសុំឲ្យយើងវាថាដើម្បីឲ្យឆាប់ចប់ឲ្យយើងសារភាពទៅចាំវាលើកលែងទោសអូមានច្បាប់ម៉ែវាចឹងដែរពួកបរិជ្ជអញ្ញាអាយកាអមតឡាការមានមានវាប្រើភាសាអញ្ចឹងដែរទៅកូនក្តី គេសង្ឃឹមថាបរិយអញ្ញាចៅក្រមតឡាការរកវិធី ដើម្បីរកយុត្តិធម៌ឲ្យមនុស្សស្រាប់តែបែរតែជាមិនរកយុត្តិធម៌ទៅឲ្យមនុស្សសារភាពកំហុសបន្ទាប់មកឲ្យ ព្រះមហាក្សត្រលើកលែងទោសអូហើយយល់ថាកម្មសខានឹងឆ្កែណាខ្ញុំសំដៅទៅលើ ពួកអតឡាកាវរិយអញ្ញានោះណា ឯងនិយាយអញ្ចឹងឯងយកតែកម្មសខានឹងឆ្កែហ៎ចេះតែព្រោះវោសវោសតាមឯងនោះឯងឲ្យកម្មសខាសារភាពទោសបន្ទាប់មកឯងទៅសុំព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យកម្មសខាអូឯងគិតតែគេនឹងស៊ីបាយនឹងតឡោកណាអ្នកខ្ញុំផ្ញើទៅអាតាឡាអាប៉ារីកអញ្ញាណាគេនោះណាវាមិនដឹងឈ្មោះស្អីអានផ្ទះផ្ទប់នោះហើយជេរអញ្ចឹងបងតើ វាមិនដឹងឈ្មោះស្អីវា វាទៅប្រាប់គេឲ្យសារភាព កំហុសហើយចាំសុំព្រះមហាក្សត្រឲ្យលើកលែងទោសហីក៏ដូចមកអាចំគួតវាចេះតទៅរួចតែមកហ៎បងប្អូនទៅរួចវាចេះតែនិយាយទៅរួចហាបំបែងក្បឿងណាណាអាចោមបែងក្បឿងវាចេះតែទៅរួច វាប្រាប់គេអញ្ចឹងមើលតែគេស៊ីបាយនឹងត្រឡោកអេវាគេមើលស៊ីបាយត្រឡោកហើយអឺបើសិនណាជាបើសិនណាជាសារភាពគេលួងឲ្យសារភាពអញ្ចឹងមែនហើយយើងទៅសារភាពចប់បតហើយសម្រាប់ខ្លួនឯងតទេតទេគ្រាន់តែចូលលេងលបែងបោះឆ្នោតជាមួយហ៊ុនអត់លបែង ណែណែណែណែណែណែតវ៉ាក្តីផ្លូវច្បាប់ជាមួយហ៊ុនសែននឹងចាញ់បោកគេបាត់ហើយកាលពីគណៈបកយើងនៅរស់បើសិនណាជាលោកកឹមសខាតវ៉ាដូចឥឡូវនេះណាផ្លូវច្បាប់ដូចឥឡូវនេះខ្ញុំថាគណៈបកយើងអត់ត្រូវគេរំលាយទេហើយបើលោកកឹមសខាខ្លាចបកគេកំទេចចោលមែនណាគាត់លៀលែងតំណែងឲ្យលោកអេងច្អៀងឬក៏លោកជំទាវមួសុខួលឬក៏លោកតាពលហំឡើងធ្វើជា ប្រធានដើម្បីការពារបកបន្ទាប់ពីគាត់ជាប់ក្នុងគុកនឹងខ្ញុំថាបកអត់អលីអីទេហើយបើទោះវា បំផ្លាញយើងក៏វាតឹងក្នុងការបំផ្លាញយើងដែរវាមិនមែនបំផ្លាញយើងដោយងាយងាយដោយចាប់គាត់ហើយឲ្យគាត់ដាក់សាណាគាត់ព្រមដាក់សាណាការពារគាត់ថារឿងយោបាយដល់ពេលរឿងគាត់គាត់ឡើងតឡាការហីឲ្យដល់ពេលអញ្ចឹងទៅគាត់មកត្អូញត្អែឲ្យមេធាវីចេញមកត្អូញត្អែតាមតាមវត្ថុលោកឲ្យលោក ហើយស្មានតែប្រជារាស្ត្រខ្មែរនឹងគេអាណិតលោកអីស្មានតែស្មានតែសមាជិកគណៈបកសង្គ្រោះជាតិទាំងអស់នឹងគេអាណិតលោកឯងអីខ្ញុំសួរខ្ញុំសួរតែលោកឯងចេញមកយំយែកស្រែកអយុត្តិធម៌តឡាការធ្វើបាបណាធ្វើបាបអស់លោកនឹងស្មានតែខ្ញុំអាឡុងនឹងអាណិតលោកឯងហីព្រោះខ្ញុំប្រាប់លោកឯងហីតាខ្ញុំប្រាប់ថាកុំទៅលេងជាមួយអាច្បាប់ម៉ែវានឹងតស៊ូមិននយោបាយ ទុកឱកាសឲ្យអ្នកក្រៅប្រទេសធ្វើនយោបាយការទូតយើងនៅក្នុងប្រទេសតំណាក់តំណងជាមួយអ្នកក្នុងស្រុកណាតំណាក់តំណងជាមួយនឹងសកម្មជនក្នុងស្រុកថ្ងៃណាមួយត្រូវងើបខាងក្រៅក៏ងើបខាងក្នុងក៏ងើបងើបឯងទាំងអស់គ្នាដើម្បីដាក់សម្ពាធទៅហ៊ុនសែនដើម្បីឲ្យហ៊ុនសែនផ្ដល់ឱកាសនិងចរចាជាមួយពួកយើងឡើងវិញអានេះដំណោះស្រាយនយោបាយគេដោះស្រាយអញ្ចឹង គេអត់នាំរៀបចំពាក់ខោអាវខ្វាសេទៅចូលកាត់ក្តី ក្នុងតឡាការពេលទៅដល់តឡាការហើយគេពយាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតឯងចេញមកយំយែកថាតឡាការនឹងអយុត្តិធម៌លោកហើយលោកអើយចឹងបានខ្ញុំតាមចង់និយាយឲ្យហត់ដល់កហត់ត្មងហត់នឹងនិយាយត្មងឲ្យស្ដាប់ពួកអាហ្នឹងចឹងបានតែមិនចង់ស្ដាប់ឈប់ចង់លេង Facebook ទៅទៀតណា លេង Facebook ក៏ស្ដាប់ពួកនឹងទៅធុញសាំតប៉ែហ្មងប្រាប់ឲ្យអត់ព្រមស្ដាប់ទេធ្វើនយោបាយមិនដឹងធ្វើនយោបាយរកខ្មោចស្អីទេណាអ្នកលេង Facebook គេប្រាប់គេរិះគន់ប៉ុណ្ណឹងហើយអត់មានប្រកាច់យកទៅជាស្ដាប់គេទេណាអត់ប្រកាច់ទៅស្ដាប់តាអាមុតចន្ទថានោះអានោះទៅកន្លែងណាលាយគេកន្លែងនោះ ហើយទៅស្ដាប់តាមុតចន្ទថានោះហើយទៅជឿអីអីណាអាហ៊ុនកុសលស្អីនោះសិតតែ អាសັດប្រមាត់ប្រមងហើយយកពួកអប្រមាត់ប្រមងនឹងចូលចិត្តប្រើប្រាស់ពួកអប្រមាត់ប្រមងនឹងអឺប្រើប្រាស់ពួកអប្រមាត់ប្រមងនឹងដើម្បីធ្វើជាជាកូនចៅទៀតទីលោកឲ្យលោកខ្ញុំប្រាប់ហ่าលោក ហើយបើលោកធ្វើតែអញ្ចឹងអញ្ចឹងចប់ហើយលោកមានអីទេ លោកធ្វើតែអញ្ចឹងអញ្ចឹងចប់ហើយមានអីទៀតបើលងងអីក៏លងងដល់ហ្មងអាឯងនេះខំប្រាប់សងប់ថាកុំទៅលេងមិនទៅលេងជាមួយវាទេច្បាប់ម៉ែវានោះកុំទៅលេងកុំទៅលេងជាមួយវា ដូចចឹងវាបយាចឹងវាបយារហូតណាសម្រាប់សតិខ្មែរណា ដល់ពេលយើងស្ដីឲ្យទៅ ថាយើងនឹងថាយើងនឹងអីណាគ្មានសិលធម៌គ្មានអីណានេះខ្ញុំថាអីពេលខ្លះទៅជេរឲ្យវាភ្ញាក់ខ្លួនខ្លះទៅណាជេរឲ្យភ្ញាក់ខ្លួនខ្លះទៅណាបងប្អូនល្ងងអីក៏វាល្ងង10គុតរឿងនយោបាយសុតសែត វាអត់មានរឿងផ្លូវច្បាប់អីទេទៀនហើយទៀនម្ចាស់ថ្លៃមានជាតិហើយណាហើយឈប់ទៅឈប់ទៅអាតឡាការនោះមកទៅទៅរកអាចអីទេវាពយារហូតនឹងហើយបើសិនណាជាឃើញវាចង់ឲ្យយើងរួចខ្លួន វាអត់រកផោះតាំងថ្មីមកដាក់បន្ទុកណាវាអត់រកទេផោះតាំងតដែលនឹងឯង អាផោះតាងយកទៅលាយប៉ាក់ហ្នឹងអាផោះតាងហ្នឹងឯងគ្មានផោះតាងណាថ្មីក្រៅវាផោះតាងហ្នឹងអាផោះតាងលាយប៉ាក់ហ្នឹងយកអាផោះតាងលាយប៉ាក់ហ្នឹងទៅដាក់បន្ទុកលោកកឹមសុខាឃើញទេដល់ពេលយើងឲ្យពន្លឿនវាថា ដើម្បីឲ្យឆាប់ចប់រឿងហ្នឹងសារភាពទៅនិយាយមួយម៉ាត់វានិយាយមួយម៉ាត់អញ្ចឹងបងប្អូនវានិយាយអញ្ចឹងសារភាពទៅខ្ញុំថាអោលោកហើយលោក ហើយខ្ញុំនិយាយចង់ស្អកកបងប្អូនណាខ្ញុំវាហួសចិត្តខ្ញុំវាហួសចិត្តទៅរឿងហ្នឹងហួសចិត្តរឿងហ្នឹងខ្ញុំបើបើសិនណាជាម្ចាស់ខ្ញុំណាបើសិនណាលោកកាលោកកឹមសខាជាម្ចាស់ខ្ញុំប្រភ្លឺ10គាត់បែបហ្នឹង ខ្ញុំអត់នៅជាមួយទេខ្ញុំអត់នៅជាមួយអាម្ចាស់ប្រភ្លឺ10គាត់ទេខ្ញុំអត់នៅទេ ហើយជាពិសេសម្ចាស់ដែលកូនចៅប្រាប់មិនស្ដាប់ហ្នឹងណាណាដែលខ្ញុំបំរើអ្នកដែលគាំទ្រខ្លួនប្រាប់មិនស្ដាប់ហ្នឹងណាខ្ញុំអត់ទៅគាំទ្រទៀតទេខ្ញុំមិនគាំទ្រទៀតទេដាច់ខាតខ្ញុំមិនគាំទ្រទៀតទេអ្នកណាអ្នកណាក៏គេដឹងហេតុអីបានគាត់មិនដឹង Thế quạt đắng À Bởi quạt đắng châu từ lên thưa ấy Ý che châu từ lên tới đọc bay chui hôn sai À miền đánh chắc hẹt phò Khi miên ấy bà nắng bật đắng hỏi Bà châu từ lên miền đây thà Quán đã đang bay chui hôn sai Hai bà quán đã đang bay chui hôn sai Trong bay sẽ cho ông ta ai ấy luộc mê thì vi Chăm chăm bay sẽ cho ông ta ai ta la ca nâng ai vô thì thò thì ấy lên tàu Lên tàu Lên tàu គេចេះតែមើលហើយ អ្នកមើលគេចេះតែមើលហើយអ្នកដើរទៅមុខគេចេះតែដើរទៅមុខទៅឯងនាំគ្នាលេងទៅលេងតទៅដល់ឆ្នាំ2024 2025អីអាឯងលេង20ឆ្នាំទៅខាងមុខទៀតក៏អាឡុងគ្មានបញ្ហាដែរលេងទៅលេងលបាយនោះទៅយីអីក៏ម៉េះម៉េះហើយបងប្អូនណា បើសិនណាជាធម្មតាលោកកឹមសខាសារភាពបាត់ហើយគេឲ្យសារភាពដើម្បីបញ្ចប់បញ្ហាគេសុំព្រះមហាក្សត្រលើកលែងទោសប៉ុន្តែរឿងនឹងវាពាក់ព័ន្ធជាមួយនឹងអាមេរិកវាពាក់ព័ន្ធជាមួយនឹងអាល្លឺម៉ង់នោះកន្លែងប្រទេសយេសូហ្វីនៅនោះអាល្លឺម៉ង់វាពាក់ព័ន្ធនឹងអាល្លឺម៉ង់ដែរណាហើយបើសិនណាជាកឹមសខាបើសិនណាជាកឹមសខាគាត់ បាទបងសិដ្ឋាស៊ីមអឺបងសុធាបងសុធាស៊ីមបើសិនណាជាលោកកឹមលខាសារភាពហ៊ុនសែនមានឱកាសហៅរឿងហ៊ុនសែនគ្រាន់តែឲ្យកម្មសការរួចខ្លួនអត់បញ្ហាទេប៉ុន្តែកម្មហ៊ុនសែនយករឿងហ្នឹងទៅរោរឿងអាមេចហើយអនាគតទៅរោរឿងអាមេចចប់បាត់ហើយ ដល់ដល់ដល់សារភាពទៅមិនអាមេរិកពាក់ព័ន្ធថាកម្មសិក្ខាសារភាពហើយថាអាមេរិកនៅ ពីក្រោយខ្នងនៃអំពើក្បត់ជាតិអញ្ចឹងចប់បាត់ហើយអញ្ចឹងលោកកម្មសិក្ខាក៏អត់ហ៊ានទេក៏អត់ហ៊ានឆ្លើយទេចំណុចហ្នឹងអានឹងត្រូវហើយបងខៀវសេងលុបខមមិននឹងចោលផងបងខៀវសេង គេថាអាកអាកនឹងដំពងយកមួយណាពិបាកហើអាកនឹងដំពងហើណា ដូចតែគ្នាអានឹងវាចូលដល់ដំណាក់កាលហ្នឹងដំណាក់កាលចងខ្លួនឯងកាលពីមុនគាត់បើកច្រកឲ្យខ្លួនឯងគឺថារឿងយោបាយរឿងយោបាយគាត់ការពារតអ្នកក្រៅប្រទេស គាត់គ្រាន់តែឯកភាពថាឥឡូវលោកប្រធានសំរងស៊ីធ្វើនយោបាយការទូតបងប្អូននៅស្រុកខ្មែរអើយនាំគ្នាធ្វើនយោបាយការទូតជួយខ្ញុំផងគ្រាន់តែប៉ុណ្ណឹងណាខ្ញុំប្រាប់អាឡុងណាដាច់ក្បាលកវាត់ចោលខ្ញុំប្រាប់ណាដាច់ក្បាលកវាត់ចោលហ្នឹងមានន័យថាម៉េចមានន័យថាឲ្យតកម្មសខាប្រកាអំពីនីយប្រគល់ប្រគល់ប្រធាន ស្ដីទីឲ្យលោក ប្រធានសំនឹងស៊ីធ្វើនយោបាយការទូតប្រឆាំងជាមួយនឹងហ៊ុនសែនណាខ្ញុំប្រាប់ដាច់ក្បាលវត្តចោលពួកខ្ញុំនេះគាំទ្រលោកប្រធានសំរងស៊ីទៅតាមការអំពាវនាវរបស់លោកកឹមសុខាហើយមិនមែនដើម្បីណាណាទេណាដើម្បីទៅជួយលោកកឹមសុខាទៀតដើម្បីទៅជួយលោកកឹមសុខាទៀតលោកប្រធានសំរងស៊ីគាត់មានប្រសាសន៍ហើយទៀតគាត់ថាឲ្យលោកកឹមសុខាធ្វើជានាយករដ្ឋមន្ត្រីទៅឲ្យគណៈបកសង្គ្រោះជាតិត្រឡប់មកវិញមក លោកប្រធាន សំរងស៊ីមិនបាច់ចូលស្រុកក៏បានដែរឲ្យតែគណៈបកសង្គ្រោះជាតិនិងរចនាសម្ព័ន្ធគណៈបកសង្គ្រោះជាតិទៅវិញគាត់ថាគាត់មិនបាច់ចូលស្រុកក៏បានដែរគាត់បច្ចៈម្ដងហើយម្ដងទៀតអានឹងអានឹងគឺបើបើហ៊ុនសែនខ្លាចគាត់បើហ៊ុនសែននិងហ៊ុនម៉ាណែតខ្លាចគាត់គាត់ថាគាត់មិនបាច់ទៅស្រុកក៏បានដែរឲ្យតែលោកកឹមសុខាដំណើរការបាក់ឡើងវិញបានបាក់ឡើងវិញប៉ុណ្ណឹងហើយ លោកមិនជឿជាក់លើលោកសំរងស៊ីខ្លាចលោកសំរងស៊ីទៅតដែងតដើមតំណែងលោកមិនទៀតព្រោះតំណែងប្រធានបកសង្គ្រោះជាតិលោកសំរងស៊ីអ្នកឲ្យលោកតាលោកសំរងស៊ីអ្នកឲ្យលោកតាមិនមិនមែនមិនមែនបានមកដោយសារនេះណាលោកសំរងស៊ីគាត់លះបង់ឲ្យលោកហើយហ្នឹងប្រធាននឹងនោះ ហើយមិនបានលោកមិនចង់បានប្រធានបកសង្គ្រោះជាតិត្រឡប់មកវិញហើយចង់បានតែមកត្រឹមមករួចខ្លួនហើយពេលរួចខ្លួនទៅធ្វើអីទៀតចុះទៅបង្កើតបកទៀតហើយឈួតទេអីការទៅការដែលខ្លួនឯងនៅ ប្រធានបកដ៏ធំ ដែលអាចឈ្នះហ៊ុនសែនខ្លួនឯងបែរជាមិនច្បាំងយកអាបកដែលអាចឈ្នះហ៊ុនសែនត្រឡប់មកវិញចង់ធ្វើឲ្យខ្លួនឯងឲ្យរួចខ្លួនទៅបង្កើតបកតូចដើម្បីទៅយកឈ្នះហ៊ុនសែនរួចឈ្នះកើតដែរ ហើយហ៊ុនសែននឹងប្រភ្លើនណាស់បដោយឲ្យលោកឯងនឹងទៅឈ្នះកើតពេលដែលហ៊ុនសែនលើកលែងទោសឲ្យលោកឯងហើយបដោយឲ្យលោកឯងទៅបង្កើតបាក់តូចនឹងមកឈ្នះគាត់កើតអាបាក់ធំហ៊ុនសែនលាយចោលហើយខ្លួនឯងជាម្ចាស់បាក់ធំមួយទាំងមូលខ្លួនឯងអត់យកបាក់ធំទេ ចង់បានត្រឹមតែមួយខ្លួនហើយ នាំគ្នាទៅបង្កើតបាក់តូចតូចតូចតូចតូចដើម្បីទៅប្រកួត អានឹងគេហៅថាពួកអាឡប់សតិអាខ្ញុំថាពួកអាឡប់សតិតា សំទោសខ្ញុំនិយាយចឹងចុះអាបៈធំខ្លួនឯងមានមូលដ្ឋាន គ្រឹះខ្លួនឯងមានទាំងអស់គ្រាន់តែដើមយកមកវិញឲ្យបានអត់ប្រឹងប្រែងយកអារបស់ ដែលមានហើយសុកចិត្តទៅកសាងកវែកកឆ្នាំងពីខាងក្រៅមកឥឡូវថាម៉េចបានថាបានខ្ញុំថាឲ្យទៅយកអារបស់ដែលមានមកវិញព្រោះអារបស់ហ្នឹងគឺវារឹងមាំហើយឲ្យតែបានត្រឡប់មកវិញមិនបាច់ធ្វើអីច្រើនទេ ឥឡូវបងប្អូនជួបរួមជាតិជួយពិចារណាខ្ញុំទាំងអស់គ្នាមើលមិនចឹងហ៎ហើយកម្មសខាគាត់ធ្វើនឹងធ្វើអញ្ចឹងឲ្យតែរួចខ្លួនពីទោសក្បត់ជាតិប្រកបណាស់ខ្ញុំជឿថាគាត់ប្រកបជាយកបាក់នេះបាក់នោះទៅបោះឆ្នោតដែរហើយខ្ញុំថាទៅធ្វើប្រធានបាក់នេះបាក់នោះទៅស្អីអាមិនក៏មិនយកតំណែងប្រធានគណៈបកសង្គ្រោះជាតិដែលជាបកធំដែលមានប្រជាជនគ្រប់គ្រង កលាស់នគរនឹងយកទៅឈ្នះហ៊ុនសែននោះមានន័យថាម៉េចមានន័យថាកំដរឆ្នាំងបាយហ៊ុនសែនបើលោកឯងធ្វើអញ្ចឹងកំដរឆ្នាំងបាយលោកហ៊ុនសែនបោកប្រជាពលរដ្ឋខ្ញុំស្អប់ណាស់ស្អប់ណាស់អាអ្នកនយោបាយបោកប្រជាពលរដ្ឋខ្លួនឯងហ្នឹងណាយើងមានខុសច្បាប់ណាតស៊ូនយោបាយទៅ ហើយចង់ចង់ចង់ឲ្យចង់ឲ្យចង់ប្រៀបធៀបថាលោកកឹមលខាដូចអ្នកស្រីអ៊ុងសាងសូជីអី no no no no no no no no នេះពាក្យបងសេរីសង្គម no no no no no no no no no no លោកកឹមលខាមិនបានមកកូនចនិតរូមជើងអ្នកស្រីអ៊ុងសាងសូជីទេ no no no no no no no បងកឹមសកាបង បងសេរីសង្គមគាត់និយាយ no no no no no no no no no no no no no way no way មិនបានមកចនិតជើងអ្នកស្រីអង្គសាំងសេជីទេកុំប្រៀបធៀបព្រោះអីព្រោះអ្នកស្រីអង្គសាំងសេជីជាប់គុកអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យងើបកឹមសខាជាប់គុកស្ងាត់ឈឹងអង្គុយអហិង្សាអសកម្ម ហើយអួតណាហើយអួតអួតទៅមិនរួចឲ្យអាមុតចន្ទាមកអួតអាមុតចន្ទាសັບឆ្កែរបស់ CPP ឲ្យអាហ៊ុនកសលមកអួតអានឹងមិននឹងចេញពីកហែងកកូតណាមកទេ អានឹងសង្ស័យតកើតពីហ៊ុនកបីពីគូតកបីមកអាអាហ៊ុនកសលនឹងហើយងាកទៅ អាយឹមស៊ីណនអានេះឈាមឆ្កែសតនៅកេរ៉េ ហោងាកទៅអាំបែងក្បឿងដតីដតីទៀតនោះ អានោះសិតតែអត់ដឹងខ្យល់អីទាំងអស់ហើយដល់ពេលអញ្ចឹងហើយទៅទៅទៅពឹងទៅលើ ពួកអបមត្តប្រមងបងសេរីសកុម No no no no no no no no no no no no no no way no way និយាយបើកព្រៃលេចង់រួចណាបងប្អូន ឬម៉ែអាពងកដអស់នេះល្ងងនៅលើអង្គុយសោតធေါ်បងប្អូនបងប្អូនស្ដីឲ្យខ្លះទៅព្រោះបើមិនស្ដីឲ្យមិនបើប្រភ្លឺអញ្ចឹងខ្ញុំជាខ្ញុំជាអ្នកដតីប៉ុន្តែខ្ញុំស្ដីឲ្យគាត់ឲ្យគាត់ភ្ញាក់កំណើតព្រោះខាងអ្នកគ្រប់គ្រងគណៈបកសកម្មជនគណៈបកមិនហ៊ានស្ដីឲ្យកម្មសខា ទុកអាឡុងអ្នកស្ដីឲ្យកឹមសខាអានឹងនិយាយប៉ុណ្ណឹងហើយលោកកឹមសខាឯងយកទៅគិតទៅដែលចូលឡុងផ្ដាំប៉ុណ្ណឹងយកទៅគិតទៅហើយកុំត្អូញត្អែប្រាប់មេធាវីទៅកុំយំយែកកុំត្អូញត្អែបើចង់លេងលបែងជាមួយហ៊ុនសែនចង់ជួយហ៊ុនសែនលេងទៅបើគេពយាទៅថ្ងៃណាថ្ងៃហ្នឹងទៅកុំទៅចង់រួចខ្លួនឲ្យឆាប់អើបើចង់រួចខ្លួនឆាប់ដោយមេដោយបរិយាអញ្ញាអមតឡាការគាត់និយាយយ៉ាងសារភាពទៅ សារភាពទៅព្រោះកមនោវជាលូនក្រមពងម្ដាយដេកជោទៅសំសិទ្ធិនយោបាយពួកនាងនឹងមាន ពាក្យប្រដឹងដែរនោះមានតែលូនមានតែសំសិទ្ធិនយោបាយទេគ្រាន់តែគេអត់ប្រកាសឈ្មោះនាងនឹងតាហាយ៉ែមពេញរិទ្ធក៏សំសិទ្ធលូនក្រមពងហ៊ុនសែនទៅធ្វើនយោបាយសិទ្ធិអ្នកទទួលទោសក្បត់ជាតិទៅធ្វើនយោបាយឃើញទេសារ៉ៃ សិតហើយហេដល់នេះទៅហើយទៅអស់ហើយសិតតែលូនណាបងសៅរ៉ាស៊ីជំរាបសួរណាសម្ដេចសៅរ៉ាស៊ីឡើងសម្ដេចដែរអាដាមសៅរ៉ាស៊ីហើយជំរាបសួរអាដាមកតាស្ទឹងផងបាទហើយនឹងផ្ដាំទៅអាយដាមស្ទឹងលៀបលោកប្រធានកម្មសខាហ្នឹងគឺគាត់ ខ្ញុំហៅអាដាមស្ទឹងលៀបបាទគាត់ចូលចិត្តទៅកន្លែងស្ទឹងលៀបចឹងហើយខ្ញុំហៅគាត់ អាដាមស្ទឹងលៀបខ្ញុំថាលោកអាដាមស្ទឹងលៀបអើយណាត្អូនត្អែឲ្យនរណាស្ដាប់លោកខ្ញុំប្រាប់ត្អូនត្អែខ្ញុំឃើញមេធាវីមកត្អូនត្អែនៅក្នុងអាស៊ីសេរីហ្នឹងមានពីណាស្ដាប់លោកបើនៅក្បែរខ្ញុំខ្ញុំធាក់បន្ថែមខ្ញុំអត់និយាយច្រើនទេខ្ញុំធាក់បន្ថែមខ្ញុំមិនមែនដូច ដោយពួកអាហ៊ុនកសលពួកអាមុតចន្ទាពួកអាស៊ីណនសិតតែលោកប្រធានកម្មសខាឃើញអាស៊ីណនគេទៅសេ លោកប្រធានកម្មសខា គឺជាអ្នកនយោបាយ ដែលចេះស្ងៀមស្ងាត់ស្វែងរកយុទ្ធសាស្ត្រដើម្បីច្បាំងតវ៉ាជាមួយនឹងជនផ្ដាច់ការខ្ញុំថាអឺស្ងៀមស្ងាត់ស្វែងរកយុទ្ធសាស្ត្រស្អីហ៎ ហើយចេះតែសេទៅរួចអាស៊ីណនអើយអាស៊ីណនណាគឺដូចមែអាឈាមអាឈាមអីអាឈាមថ្មីហើយឈាមថ្មីអាចខួយទេអើយអាយចេះតែទៅសេទៅកើតអាអញឃើញសំណេរឯងហ្នឹងអញក្អួត អញស៊ីបាយអត់ចូលទេថ្ងៃមិញនេះហើយឃើញអញអស់កម្លាំងទេអញស៊ីបាយអញគ្រាន់តែអានសំណេរឯងហ្នឹងទៅអញក្អួត ក្អួតហើយអញមិនត្រឹមតែមិនឃ្លានបាយអញក្អួតអញក្អួតប្រមាណដង អញក្អួតនឹងសំណែឯងអញថាអើអាយអាដាមស្ទឹងលៀបហើយតែយកពួកអាសត្វប្រមាត់ប្រម៉ងយកមកធ្វើណែណែណែណែយកមកធ្វើជាដៃគូដល់កតមកដល់កតមក អនិច្ចាអើយរាអាសោពេកប្រេតហូរទឹកភ្នែក ស្រក់ទឹកនេត្រា អានឹងចូលបាត់ដល់ហែងចូលបាត់អីស្អីទំនួញប្រេតអនិច្ចាអើយរាអាសោពេកប្រេតហូរទឹកភ្នែកស្រក់នេត្រាឲ្យអាកុសលយំទួញសោកា អាស៊ីណនសវេសវាសសេអត្តបទមួយអីអត្តបទនឹងសិតតសិតតស្ងប់ស្ងាត់ស្វែងរកយុទ្ធសាស្ត្រអូយុទ្ធសាស្ត្រស្អីចូលទៅតឡាការហ្នឹងគ្រាន់តែតឡាការនិយាយតែមួយម៉ាត់មិនដឹងជាមានយុទ្ធសាស្ត្រស្អីតជាមួយគេផង No no no no no no អើយងាប់អញ បងអាស្រ័យមាសអើយអឺហើយលោកប្រធានល្មមប្រឈប់ហើយជឿតាមអាឡុងទៅណាជឿតាមអាឡុងដែរប្រកាសទទួលស្គាល់លោកប្រធាន សំរងស៊ីជាប្រធានស្ដីទី នៅក្រៅប្រទេសឲ្យគាត់តស៊ូមតិហើយខ្ញុំប្រាប់ខ្ញុំសុគន្ធរៈឡុងជួយលោកប្រធានឯងដោយអត់គិតថ្លៃ មិនបាច់គិតថ្លៃគិតយុទ្ធសាស្ត្រស្វែងរកស្អីស្អាតហើយមិនដឹងដែរវាអាចចឹងដែរយុទ្ធសាស្ត្រនេះគឺអីថ្ងៃមុននេះលឺអាដាមស្ទឹងលៀបគាត់ថាអូនណាបងទៅមកពីអាមេរិកអឺលុយបងបានមកហើយ3000 3000ដុល្លារ4000ដុល្លារជាងប៉ុន្តែលុយនឹងអូនចាស់ចាស់តក់តក់លុយនឹងអឺនៅស្រុកយើង គេអត់ចាយទេ អឺនៅស្រុកយើងនឹងគេអត់ចាយប៉ុន្តែនៅស្រុកអាមេរិកទោះជាលុយដាច់អាមេរិកក៏គេចាយដែរអញ្ចឹងចាំបងយកទៅដាក់នៅធនាគារឲ្យអូនណាអូនណាចាំយើងបងយកទៅដាក់នៅក្នុងធនាគារបន្ទាប់មកអូនអាចយកទៅដកបានយកលុយថ្មី ថ្មីណាអូនណាណាអូនអូនម្លាញ់បងណោះនៅស្រុកហ្នឹងបងគេឲ្យមកពីអាមេរិកលុយហ្នឹងបងមកពីអាមេរិកអញថាអើយអញហើយអញ អញអើយអញស្ដាប់ទៅថាអូងាប់ឲ្យគ្នាខំឲ្យអើយគ្នាខំឲ្យពីនេះ ទៅផ្ដាច់ពីមាត់បរត់ពីកលុយលហែកស្រុកខ្មែរគេអត់ចាយទៀតអើអញថាអើអញយ៉ាប់មែនតែនហ្មងលុយលហែកស្រុកខ្មែរអញឲ្យអញខំប្រឹងរសងាប់អញអត់មានដេកមានពួនទេពេលខ្លះអញដេកអញដេកបានតិចអញខំប្រឹងរអ្នកខ្លះវាយដូនណាត់មួយថ្ងៃមួយថ្ងៃ សល់បាន100 200ចូលបនគណៈបកជួយគណៈបកហើយយកទៅយកលុយទៅបានហើយ ទៅប្រាប់ស្រីស្នែនោះថាលុយចាស់ចាស់អឺគេអត់ចាយនៅអាមេរិកគេចាយនៅស្រុកនេះគេអត់ចាយចេះយីហ្មងខ្ញុំថាអូអញហើយអញហើយចុះអាស័យហានោះហើយគាត់ទីតាមថតចឹងចឹងយកមកផ្សព្វផ្សាយទៅស្អីអាស័យហាអាស័យហាហើយឯងក៏មើងងាយអាដាមស្ទឹងលៀបម្លេះហ៎ ហ៎អញវាឆ្ងល់ពួកឯងឯងនឹងវាថោកជាងអាដាមស្ទឹងលៀបផង អាដាមស្ទឹងលៀបគាត់តែប៉ុណ្្នឹងទេបើពួកឯងនោះអឺពួកអាអំបែងក្បឿងស៊ីគេឲ្យសម្រាប់គេចោលក៏មានដែរជាពិសេសហ៊ុនសែនណាហើយបើកូនហ៊ុនសែនវិញមានអញជក់ក៏មាន អាកកេក៏មាន អាបឺតក៏មាន អាបៀមក៏មានសុទ្ធសុទ្ធតែទាំងអស់ហើយ ហើយឯងគឺយករឿងចឹងចឹងមកផ្សព្វផ្សាយបើរឿងពួកឯងលាក់ឲ្យខ្វែកដូចម៉ែអាចោមកសៀនហើយចេះតែយករឿងអាដាមស្ទឹងលៀបមកហែកគេកដាខ្មាស់ឯងនេះខំប្រឹងរកឯងនៅក្រៅប្រទេសនេះមួយថ្ងៃមួយថ្ងៃអត់សូវបានដេកពួននេះលោកឲ្យលោកទៅធ្វើការពេលខ្លះ10ម៉ោង ពេលខ្លះ2ដល់10ម៉ោង បើអ្នកវាយដូណាត់វិញមានពេលខ្លះ4ដល់10ម៉ោងវាយដូណាត់ ហើយបានលុយ100 200ហ្នឹងចូលទៅខំចូលទៅ ចូលទៅគេយកទៅឲ្យស្រីស្នេហ៍ហើយអាលុយយើងរៀងចាស់ទក់ទក់បន្តិចគេអត់ចាយទៀតនៅស្រុកខ្មែរគេអោលុយថ្មីថ្មីទៀតអញថាអឺអញហើយអញអញវាថោកដល់ម៉ឹងថោកដល់ម៉ឹងមកអីអោលោកហើយលោកអែមណានិយាយប៉ុណ្ណឹងចាស់និយាយប៉ុណ្ណឹងចាស់ខ្ញុំខ្ញុំ ហួសចិត្តជាមួយនឹងកូនចៅលោកកឹមសកាខ្ញុំហួសចិត្តខ្ញុំអានឲ្យតែខ្ញុំអាន សំណេរពួកអស់នោះយឹមស៊ីណនមុតចន្ទថាអឺអាហ៊ុនកុសលអឺមីសវណ្ណរាឲ្យតែខ្ញុំអានសំណេរនឹងខ្ញុំប្រាប់ខ្ញុំក្អួត ខ្ញុំមិនមែនអ្នកចេះដឹងទេបងប្អូនណាខ្ញុំមិនមែនអ្នកចេះដឹងទេប៉ុន្តែគ្រាន់តែខ្ញុំមើលទៅខ្ញុំក្អួតហ្មងខ្ញុំក្អួតហ្មងក្អួតមកសំណេរនោះ វាហួសវាហួសអួតអួតនឹងបើនិយាយចំទៅអួតខ្លាំងជាងហ៊ុនសែនក្រុមហ៊ុនសែនអួតហ៊ុនសែនទៀតអួតខ្លាំងជាងក្រុមហ៊ុនសែនអួតអួតអីខ្ញុំថាអោលោកហើយលោកអនិច្ចាអើយរ៉ាអាសោពេកប្រេតហូរទឹកភ្នែកណាស្រក់នេត្រាណាអញ្ចឹងហ៎អឺបាត់ស្មោតគេស្មោតនោះណា អានឹងវាចូលដល់ម៉ែឪរស់នៅ ប្រឹងព្រោះកូនដល់សូនជីវិតបាត់សង្ខារមិនដឹងជាកើតនៅទីណា ជាមនុស្សទេវតាឬជាប្រេតបើកើតជាមនុស្សឬទេវតាប្រសើរអស្ចារ្យព្រោះមានហេតុតែខ្លាចគាត់ខ្លាចទៅកើតជាប្រេតដើមហេតុពីព្រោះតែយកលុយកញ្ចាស់ទៅឲ្យស្រីស្នេហ៍អីចឹងទៅគិតមិនទៅចឹងបាទយល់បាទអើយបាទ អូខេខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចុះសូមអភ័យទោសលោកប្រធាន កម្មសខាសូមអភ័យទោសទៀតណាបាទតែខ្ញុំនិយាយនេះខ្ញុំចង់ឲ្យលោកឈប់ទៅតឡាការនឹងទៅជឿខ្ញុំមួយម៉ាត់ទៅមិនបាច់ទៅទេទៅតឡាការនាំតថោកទេអាតឡាការនឹងឲ្យលោកឯងថោកហើយលោកឯងកុំថាអូតវ៉ាផ្លូវច្បាប់ឈ្នះវាអើយឈ្នះទេវាមិនឈ្នះទេច្បាប់ម៉ែវានោះ មិនឈ្នះទេបើមិនចឹងឯងមិនវាយកច្បាប់បកកើតឆ្នាំ2017ទៅកាប់ទោសលោកកឹមសុខាឯងប្រព្រឹត្តតាំងពីណោវាវាទៅចោតលោកកឹមសុខាតាំងពីលោកកឹមសុខាធ្លាប់កាន់ខាងអីលួចស្រូវបងប្អូនមានអាតាមួយនោះមិនមិនទៅធ្វើបាតកម្មប្រឆាំងជាមួយនឹងលោកកឹមសុខាអាទោសនោះអត់មានផងស្រាប់តែគេទៅប្រមូលរឿងលោកកឹមសុខាពីកាលមកមកថាលួចស្រូវលួចអង្គលួចអីណាណីនោះ អីណារឿងតាំងពីកាលណីកាលណានោះស្រាប់តទៅអញ្ចឹងទៅហើយមានច្បាប់ម៉ែវាស្អីឲ្យលេងអញ្ចឹងហើយសួរថាធ្វើត្រូវអត់អញ្ចឹងបានខ្ញុំផ្ដាំទៅណាខ្ញុំផ្ដាំទៅ បានហើយឈប់លេងទៅអាលបែងនោះអត់ទេអត់ហែកគេទេរឿងដែលត្រូវមាន ការពិតរឿងការពិត បាទរឿងការពិតដែលអ្នកគ្រប់គ្នាដឹងប៉ុន្តែអ្នកគ្រប់គ្នានឹងអត់ទទួលយកហេតុអីបានគេអត់ទទួលយក ខ្លាចថាបែកបាក់អើយលោកកម្មសខាគាត់បំបែកខ្លួនគាត់ទេរាល់ថ្ងៃនឹងគ្មានអ្នកណាគេហែកគាត់ទេប្រហែលលោកកម្មសខានឹងអាឡុងនឹងទៅប្រហែកគាត់បាន ហើយគាត់មិនបានទេបើគាត់ខ្លួនគាត់មិនហែកខ្លួនគាត់បើគាត់ខ្លួនឯងមិនបាញ់សម្លាប់ខ្លួនគាត់បើគាត់ខ្លួនឯងមិនចាប់ខ្លួនឯងដាក់នៅក្នុងកន្លែងថោកទាបគ្មានអ្នកណាហ៊ានទៅធ្វើអីគាត់កើតទេអាឡុងមិនអាចបំផ្លាញកិត្តិយសគាត់កើតទេដាច់ខាតមិនអាចទេពីព្រោះអាឡុងគឺជាមនុស្សតូចតាចមិនអាចបំផ្លាញកិត្តិយសគាត់បានប៉ុន្តែសំខាន់ខ្លួនគាត់នឹងគឺអ្នកបំផ្លាញសេចក្តីថ្លៃថ្នូររបស់គាត់អញ្ចឹងកុំបន្ទោសអាឡុងណា ពេលអាឡុងនិយាយចឹងទៅណែលោកប្រធានកម្មសខានិងកូនចៅលោកប្រធានទៅមកបន្ទោសអាឡុងមែនទេគឺពួកអស់លោកឯងនឹងកំពុងតែបំផ្លាញភាពភាពល្អប្រសើររបស់ខ្លួនឯងអានឹងគឺបញ្ជាក់ឲ្យច្បាស់អានឹងទី1អាខ្ញុំមកដល់ផ្ទះហើយប៉ុន្តែអត់តន់ចូលផ្ទះថ្ងៃនេះបាទឥឡូវរឿងលោកប្រធានកម្មសខាបញ្ចប់ប៉ុណ្ណឹងអ្នកកាត់កាត់ប៉ុណ្ណឹងចោះ បាទឥឡូវចូលរឿងមួយទៀតរឿងហ្នឹងរឿងចេះរឿងព័ត៌មានលហៀងលហៀងមកមាន ចាស់ចាស់មួយចំនួន2 3ក្បាលនៅសហរដ្ឋអាមេរិកនិងនៅកាណាដាដូចរៀងសស្លាក់សស្លាតលលីលលើ លងីលងើអីអត់ដឹងខ្ចល់អីទេឥឡូវនឹងបកកើតពាក្យដើរចោតប្រកាន់ដូចអាការពីមុនចឹង មានចាស់ចាស់ប្រមាណក្បាលនោះ បងប្អូនណាអាចាស់ចាស់ប្រមាណក្បាលវាលលេលលើប្រភ្លីប្រភ្លឺនៅសហរដ្ឋអាមេរិកមួយចំនួន ហើយនឹងនៅអឺរ៉ុបមួយចំនួនដែលប្រភ្លីប្រភ្លឺអត់ដឹងខ្យល់អីនោះណាគួរតែខ្លួនឯងស្រឡាញ់ប្រទេសជាតិណាស់ប៉ុន្តែអត់ធ្វើការងារប្រឆាំងជាមួយហ៊ុនសែននេះអានោះគិតតែពីចង់តដើមអំណាចធ្វើជាប្រធាន CNRPA CNRPO គិតតែពីរឿងហ្នឹងគិតតែពីរឿងតដើមអំណាចធ្វើនេះហ្នឹង អារឿងសុកទេសយើងអារឿងប្រឆាំងជាមួយហ៊ុនសែនអត់នាំគ្នាទៅធ្វើកាលពីបងប្អូនយើងមួយចំនួនគាត់បង្កើតគណៈបកបេះដូងជាតិអាចាស់ចាស់ប្រមាណក្បាលនឹងវានិយាយថាថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនឹងគ្រប់តរគណៈបកបេះដូងជាតិរហូតដល់ហ៊ុនសែនភ័យខ្លួនអត់ឲ្យគណៈបកបេះដូងជាតិនឹងដំណើរការ បកើតភាពលំបាកឲ្យគណៈបកបេះដូងជាតិនឹងគឺដោយសារអាចាស់ចាស់ប្រមាណបាននៅ Northern California ហើយនឹងនៅកាណាដាមានមួយក្បាលពីរក្បាលមានមួយក្បាលពីរក្បាលខ្ញុំបាយបញ្ចេញឈ្មោះទេខ្ញុំនិយាយត្រង់ចឹងមកខ្ញុំហ៊ានស៊ីហ៊ានសងហ៊ានផ្លោះលបងហ៊ានឲ្យឆ្កែខំណាហ៊ានផ្លោះលបងហ៊ានឲ្យឆ្កែខំ គឺប្រជុំគ្នាឥឡូវគេចោតទេណាគេចោតទេណាការងារនឹងមិនដឹងជាស្អីវាខ្ញុំនិយាយចឹងតែហ្មងទៅមិនដឹងជាការងារស្អីវាទេវាចោទថាថ្នាក់ដឹកនាំ CNRPA CNRPO នឹងចូលគ្រប់តរគណៈបកភ្លើងទៀនទេណាហើយខ្ញុំសួរថាតើវាមានបំណងស្អីវា ពួកអាហ្នឹង ខ្ញុំនិយាយពួកអានឹងទៅមកមិនដឹងពួកអាណាទេខ្ញុំថាពួកអានឹងទៅមកខ្ញុំលឺលះៀងលះៀងមកខ្ញុំថាពួកអានឹងទៅមកទៅសំទោសខ្ញុំអត់មានសេចក្តីគោរពចំពោះពួកអា ចំគួតណា ដែលវាគិតតែ ពីរឿងកប៉ិកប៉ុងអង្គកប៉ុងឯងពីព្រោះគេ អ្នកប្រយុទ្ធផ្ទាល់ជាមួយហ៊ុនសែនណាគេអត់ខ្លាចក្នុងការប្រយុទ្ធផ្ទាល់ជាមួយហ៊ុនសែនទេ អាឯងអត់មានប្រឆាំងជាមួយហ៊ុនសែនហើយគិតតែពីប្រឆាំងគិតតែពីចោតប្រកាន់ការធ្វើរបស់គេ ដូចជួយហ៊ុនសែនចឹងដូចជួយហ៊ុនសែនចឹងបើឯងមិនពេញចិត្តគេឯងនៅឲ្យស្ងៀមសិនទៅឬក៏ឯងកុំធ្វើទៅ វាបានបាត់ទៅហើយទុកឲ្យគេធ្វើសិនទុកឲ្យគេធ្វើសិនមើលប៉ណ្ណាមិនចឹងស្អីឥឡូវនឹងចោត ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិអេនឹងថាចូលជាមួយនឹងភ្លើងទៀនភ្លើងអីអាគេកំពុងតតស៊ូគណៈបកសង្គ្រោះឥឡូវនឹងគេកំពុងតំណាក់តំណងតាម state គ្រប់ state ទាំងអស់គេធ្វើក្នុងនាមគណៈបកសង្គ្រោះជាតិមិនក្នុងនាមភ្លើងទៀនរឿងភ្លើងទៀនរឿងគេតាមិនរឿងអីពួកយើងសង្គ្រោះជាតិនៅហ្នឹងស្រាប់តែឥឡូវនាំគ្នាបច្ចេញ3 4 5ក្បាលហ្នឹងមកយប់មិញហ្នឹងយប់ម្សិលមិញហ្នឹងយប់មិញហ្នឹង អឺម្សិលមិញនេះគឺប្រជុំគ្នាគេប្រជុំគ្នាមានអ្នករាយការណ៍ឲ្យខ្ញុំ គេ ប្រជុំគ្នាគេចង់បង្កើតក្រុមមួយ ហើយគេចោទថាគេចោទមកអង្គរដ្ឋីគេចោទជា កំលីអីចូលទៅភ្លើងទៀនអស់ហើយខ្ញុំថាអឺអាចំគួតខ្ញុំហៅអញ្ចឹងចោះសុំទោសចាស់ប៉ុណ្ណាក៏ខ្ញុំហៅអញ្ចឹងដែរខ្ញុំហៅអញ្ចឹងហ៊ុនសែនខ្ញុំហៅអាចំគួតហើយពួកអស់ហ្នឹងក៏ខ្ញុំហៅអាចំគួតដែរខ្ញុំហៅអញ្ចឹងតែមកទៅ ខ្ញុំអត់បញ្ចេញឈ្មោះទេអីក៏វាឈួតម៉េះហាអាពួកលោកឯងនឹងអីក៏ឈួតម៉េះធ្វើការងារដែលគួរធ្វើទៅមើលបើមិនពេញចិត្តអង្គរដ្ឋីជាកំលីរកវិធីធ្វើ ប្រឆាំងជាមួយហ៊ុនសែនដែរមើលខ្ញុំនិយាយដោយត្រង់ មនុស្សម្នាក់គ្មាននរណាគេស្រឡាញ់គ្រប់គ្នាទេប៉ុន្តែគោលដៅរបស់អស់លោកគេមិនពេញចិត្តហ៊ុនសែនទេអង្គរដ្ឋីក៏មិនពេញចិត្តហ៊ុនសែនបើផ្លូវអស់លោកដើរមិនត្រូវជាមួយអង្គរដ្ឋីជាកំលីបើផ្លូវដើរមិនត្រូវគ្នាឥឡូវថាធ្វើមិនក៏ដោះឲ្យតែលោកប្រឆាំងជាមួយលោកហ៊ុនសែនឥឡូវចាំបាច់មកចោតអ្នកនេះថាអូទៅចូលអ្នកនេះទៅចូលអ្នកនោះលោកឯងមានបំណងមិនខ្មិច ណាបងអូនសូនីតាលោកឯងមានបំណងម្លេចមានបំណងចង់ឲ្យគេបំផ្លាញគណៈបកសង្គ្រោះជាតិទៀតដោយសារលោកឯងចោតប្រកាសហ្នឹងដូចគ្នានឹងពួកហ្នឹងពួកហ្នឹងដដែលប្រមាណក្បាលនឹងចាស់ចាស់ប្រមាណក្បាលហើយម្នាក់ម្នាក់សិតតែចិត្តងាប់ទៅវិញហើយមិនដឹងជាធ្វើការងារនឹងដើម្បីស្អីទេខ្ញុំសួរ ខ្ញុំសួរថាបើសិនណាជាឈ្នះអង្គរដ្ឋីឈ្នះជាកំលីណាបើសិនណាជាបានកាន់កាប់ទៅ ទៅឈ្នះហ៊ុនសែនអត់ខ្ញុំសួរហើយលោក នឹងទៅកាន់ជានាយករដ្ឋមន្ត្រីហ្នឹងឯម៉េចលោកនឹងទៅកាន់ជាតំណាងរាជហ្នឹងឯម៉េចបើលោកម្នាក់ម្នាក់អាយុចិត្តនឹងទៅហើយហ្នឹងចុះលោកមិនក៏មិនធ្វើអីដើម្បីក្មេងយើងជំនាន់ក្រោយខ្លះនៅក្រៅប្រទេសទៅ ខ្ញុំសួរខ្ញុំសួរទៅឲ្យលោកប្រមាណ3 4ក្បាលនោះមានអ្នកខ្លះនៅ Northern California មានអ្នកខ្លះនៅ កាណាដាពី3ក្បាលនោះប្រជុំគ្នាទៅស្អីហើយចង់ធ្វើស្អីទៀតនោះអាម៉េចចង់ឲ្យខ្មាស់គេខ្មាស់គេមិនអស់ចិត្តចង់ឲ្យខ្មាស់គេតទៅទៀតចង់ឲ្យពេលងាប់ទៅនឹងឲ្យគេស្អប់គ្រប់គ្នាអត់ចង់ឲ្យតម្លៃខ្លួនឯងនឹងឲ្យអស់ឲ្យក្មេងនឹងលែងគោរពទៅ ខ្ញុំវាឆ្ងល់អស់លោកមើលមើលមនុស្សជាច្រើនគេនាំគ្នាតម្រង់មាត់គេទៅរហ៊ុនសែនអស់លោកអត់ប្រឹងតម្រង់មាត់ទៅរហ៊ុនសែនទេគិតថាអូអញ្ចេះគិតតែអញ្ចោះគិតតែអញ្ចេះគិតតែអញ្ចោះយីអីក៏ម៉េះម៉េះលោកឲ្យលោក អាយុច្រើនច្រើនហើយហ្នឹងអាមិនក៏មិនបកកើតវប្បធម៌ល្អល្អសម្រាប់ក្មេងៗដូចពួកខ្ញុំចំនួនក្រោយក្រោយទៅរឿងហ្នឹងរឿងប្រទេសជាតិណាមិនមែនរឿងលេងបៃលុកបៃឡំមិនមែនរឿងយកមុខយកមាត់មិនមែនរឿងអស្ចារ្យអីទេខ្ញុំគ្មានជំងឺអីនេះទេ តែខ្ញុំអាណិតស្រុកទេណាខ្ញុំមិនមែនជាអ្នកបំរើឲ្យលោក អង្គរដ្ឋីលោក ជាកំលីស្អីទេខ្ញុំក៏មិនមែនជាអ្នកបំរើឲ្យលោកសំរងស៊ីដែរ ប៉ុន្តែខ្ញុំវាអាណិតស្រុកទេសក្រៃយើងជាអ្នកប្រជាធិបតេយ្យឯងក្រែងអ៊ំអ៊ំឯងទាំងអស់គ្នានឹងនិយាយថាខ្លួនឯងជាអ្នកប្រជាធិបតេយ្យឯងអូសន្តានអ្នកប្រជាធិបតេយ្យអញ្ចឹងដល់ពេលខ្លួនឯងមិនបានជាប់ឆ្នោតខ្លួនឯងមិនបានធ្វើធំសត្វតាគេនឹងបាក់ពួក ចុះខ្លួនឯងចងក្រងជាបកជាពួកដើម្បីបំបែកបំបាក់គេនោះចោតប្រកាន់គេនោះអានោះអីដែរអានោះអូអ្នកប្រជាធិបតេយ្យអញ្ចឹងហ៎មើលមើលមើលមើលខ្ញុំសួរអស់លោកអស់លោកចាស់ចាស់មួយចំនួននៅខ្ញុំសួរអស់លោកអស់លោកធ្វើនឹងដើម្បីប្រទេសជាតិយើង ឬដើម្បីខ្លួនឯង ខ្ញុំវាអាណិតស្រុកទេយើងទេ យើងត្រូវការកម្លាំងរួម ទោះជាលោកដើរផ្លូវណាក៏ដោយឲ្យតែដើរទៅបាញ់ហ៊ុនសែនខ្ញុំអត់ខ្វល់ទេខ្ញុំអត់ខ្វល់ទេប៉ុន្តែលោកមិននាំគ្នាយកអាវុធរបស់លោក ទៅបាញ់ហ៊ុនសែន ទៅបាញ់ពួកក្បត់ជាតិទៅបាញ់ពួកបំផ្លាញជាតិបែរទៅជាយកអាវុធខ្លួនឯងហ្នឹងមកកាប់គ្នាឯង មកកាប់អ្នកបាញ់ហ៊ុនសែនដូចគ្នា បងឡាស្រី យីណាន ចិត្តខ្មៅអញ្ចឹងលោកធ្វើអញ្ចឹងសមឯអត់ហើយលោកយល់ថាលោកឯងនឹងអស់ចាយ៉ាងណាហីខ្ញុំអ្នកដតីណាខ្ញុំអត់មានដៃអួតថាខ្ញុំនឹងនៅក្នុង សង្គ្រោះជាតិទេ ខ្ញុំគ្មានតួនាទីអីក្នុងសង្គ្រោះជាតិទេខ្ញុំអត់មានទេ ប៉ុន្តែអស់លោកគិតមើលមើលអានឹងខ្ញុំគ្រាន់តែឲ្យយោបល់អស់លោកអស់លោកគិតទៅកុំចង់ឲ្យខ្ញុំហៅអាតទៅទៀតបងណាត់ស៊ីថាច់គួងអត់ដឹងទេសារនឹងខ្ញុំគាត់តែនិយាយប៉ុណ្ណឹងទេខ្ញុំគាត់តែនិយាយប៉ុណ្ណឹងទេខ្ញុំថាអាសកម្មភាពរបស់លោកនឹងបញ្ចប់ទៅ ដោយចោតគេសិតតែគេនឹងនៅខាងភ្លើងទៀនដោយចោតប្រកាន់គេ ហើយលោកឯងនឹងចង់ឲ្យគេឲ្យឲ្យអាក្នុងស្រុកនឹងលាយភ្លើងទៀនទៀតអីក៏វាអាក្រក់មែនលោកភ្លើងទៀនគាត់ធ្វើតែរឿងភ្លើងទៀនទៅយើងធ្វើរឿងយើងមកបើគេមិនប៉ះពាល់យើងហើយយើងរឿងអីទៅភ្ជាប់ហើយវាក៏វាឈួតអញ្ចឹង ខ្ញុំមិនមែនទៅនិយាយការពារភ្លើងទៀនទេប៉ុន្តែយើងយើងត្រូវដឹងថាយើងអ្នកប្រជាធិបតេយ្យយើងអ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវធ្វើក្រៅពីដើរចោតអូអង្គរដ្ឋីចូលភ្លើងទៀននោះហើយជាកំលីចូលភ្លើងទៀននោះហើយអត់មានអ្នកណានៅ សង្គ្រោះជាតិអាណាអ្នកថាបើគេ ជាប្រធានសង្គ្រោះបើគេជាប្រធានក្រុមការងារសង្គ្រោះជាតិបណ្ណាណី គេកំពុងតែធ្វើនយោបាយការទូតជាមួយអាមេរិកកាំងក្នុងនាមគណៈបកសង្គ្រោះជាតិណាអត់មានក្នុងនាមគណៈបកភ្លើងទៀនទេរឿងភ្លើងទៀនរឿងគេក្នុងស្រុកទេមិនរឿងយើងនៅក្រៅស្រុកទេ ហើយបងប្អូននៅក្រៅស្រុកណាដែលគាត់មិនមានបកកន្លងមកគាត់ចង់ទៅគាំទ្រភ្លើងទៀនអានឹងវាជារឿងរបស់គាត់ណាបុគ្គលណាម្នាក់ទៅគាំទ្រភ្លើងទៀនទៅគាំទ្រអីជារឿងរបស់គាត់អានឹងយើងហាមឃាត់គេមិនបានប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិគាត់នៅតែចំហសង្គ្រោះជាតិ គាត់នៅតែចម្រើនសង្គ្រោះជាតិឥឡូវនឹងគាត់ធ្វើរាល់ថ្ងៃនេះទៅជួបព្រឹទ្ធសភារដ្ឋសភានៅ តាមបណ្ដា state នីមួយៗរាល់ថ្ងៃគេ ខំប្រឹងធ្វើរាល់ថ្ងៃអត់មាន ពេលទៅនេះម្សិលមិញគេជួបនៅខាង Arkansas បន្តិចទៀតគេទៅជួបនៅនៅគេធ្វើស្ទើរតែគ្រប់ state ទាំងអស់ state ណាដែលមានខ្មែររស់នៅគេណាប់តំណាងរាដើម្បីជួបសុំ ឲ្យគេអនុម័តច្បាប់ HR 4686ហើយនឹង3052ក្នុងនាមគណៈបាសង្គ្រោះជាតិគេនាំគ្នាធ្វើឯងអត់នាំគ្នាធ្វើទេគិតតែប្រមូលកម្លាំងអូនចេះអូនចោះហួបើនិយាយពី Facebook តសេតសេម៉ែអតសេនិយាយពីឌៀមដាម សកម្មណាស់ខ្ញុំមិនចង់ជេរទេសកម្មណាស់តសេឌៀមដាមឲ្យគ្នាឯង ប៉ុន្តែបើតសេឲ្យហ៊ុនសែនមកបន្តិចមិនព្រមធ្វើផង ខ្លាចហើយអានឹងបំរើអីគេអានឹងអានឹងបំរើហ៊ុនសែននឹងហើយហើយអួតតែខ្លួនឯងផ្លាកសង្គ្រោះជាតិមនុស្សណាអញ្ចឹងបងប្អូនណាដូចខ្ញុំនិយាយអញ្ចឹងបងប្អូន ប្រជាពលរដ្ឋខ្មែរកត់ចំណាំមកទុកចំណាំមកទុក ថ្ងៃក្រោយបើឃើញពួកអានឹងអីចឹងទៅធ្វើនយោបាយអីចង់ពឹងបងប្អូនបើថាបោកយកលុយវាបានបោកយកលុយវាតែមើលនៅពួកអានឹងនោះហើយបោកយកលុយវាហើយកុំបោះឲ្យវាឲ្យវាស៊ីមបាល់ទៅអានឹងចឹងបងប្អូនណាបោកយកលុយវាតែមើលណាវាបកកែកខូចណាអានឹងគឺចឹងចឹងបានខ្ញុំមិនចង់ថាទេពួកនឹងចូលចិត្តការពី ណែនេះនឹងចោតគ្នាតាមពិតបងអាឡែងបងជួងចងី លោកមេធាវីជួងចងី ហើយនឹងបងម្នាក់ទៀតគាត់នៅ អាមេរិកដែរហ្នឹងបងអឺស៊ីមផ្លុកគាត់ចង់ទៅបង្កើតគណៈបកបេះដូងលបងខំមុនណាស្រាប់តា តាតាប្រហែលក្បាលហ្នឹង វាចោទថាអីណាលោកឯងចេះអៀងនៅពីក្រោយខ្នងអីឲ្យលុយរាប់ពាន់រាប់ម៉ឺនដុល្លារអាលុយលក់នាឡិកានឹងឲ្យអឺលុយ9វិជ្ជការ30ម៉ឺន40ម៉ឺន60ម៉ឺននឹងឲ្យអូលោកឲ្យលោកឲ្យទៅណាឲ្យទៅណាបើលុយដែល9វិជ្ជការនឹងលុយនៅតាមសាខាទាំងអស់ បើថានៅអាមេរិកហ្នឹងអូម៉ាថានៅអូអាយ៉ូនៅតាមសាខាហ្នឹងវាតតាគេត្រូវការបានថាអូបងត្រូវការស្នើសុំប៉ុណ្ណេះទៅបានគេផ្ញើទៅណាហើយបងប្អូនដែលជានិរទេសខ្លួនក្រមប្រឹក្សាឃុំសង្កាត់ដែលនិរទេសខ្លួនមកស្រុកថៃនិងបងប្អូនយើងនៅក្នុងស្រុកដែលគាត់ជួបនឹងបញ្ហាគេវាយក្បាលធ្វើបាបធ្វើទុកបុកម្នេញលុយទាំងអស់នឹងហើយដែលបញ្ជូនទៅឲ្យគាត់អ្នកបន្តិចអ្នកបន្តិចតិចតិចតិចបានបន្តិចតិចម្នាក់ទេចុះ ចុះអ្នកដែលធ្វើបាបនឹងច្រើននោះហើយយើងមានលុយឯណាប្រជាពលរដ្ឋនៅអាមេរិកនឹងនៅអឺរ៉ុបនឹងមានលុយឯណារាប់លានដុល្លារទៅ ជួយ ដល់បងប្អូននៅស្រុកខ្មែរបងប្អូនណា បងប្អូនសាកលបងគិតមើលមើលលុយ9វិជ្ជការអាមុតចន្ទាក៏ដោយអាផ្សេងផ្សេងក៏ដោយវាចោទថា លោកអេងជាអៀងនឹងយកលុយ30ម៉ឺន40ម៉ឺនលុយព្រះអាទិត្យលុយអីទៅហើយវាចេះតែថាគ្មានមូលដ្ឋានអីផងចេះតែចោទប្រកាន់ អាពួកនឹងជាថាលោកអាពួកនឹងចេញពីអាពួកនឹងប្រហែលក្បាលហ្នឹងអាចាស់ចាស់ប្រហែលក្បាលចេញទៅស្រាប់តាហ៊ុនសែនលឺអញ្ចឹងវាអត់មានគិតអីវាភ័យវាវាអត់ឲ្យគណៈបកបេះដូងជាតិដំណើរការវាភ័យវាតាមពិតយើងមានទៅនៅពីក្រោយខ្នងគណៈបកបេះដូងជាតិស្អីលោកអេងជាអៀងមាននៅពីក្រោយខ្នងអីឲ្យមានលុយឯណារាប់លៀនទៅជួយបងប្អូនស្មានតារោលុយនៅអាមេរិកនឹងស្រួលណាស់ បងប្អូនស្មានណារកលុយនៅអាមេរិកនឹងស្រួលណាគឺបាន10000 10000នឹងតឹងតឹងងាងមិនស្រួលទេណាមិនស្រួលទេហើយមិនចេះតែស្រួលណាចឹងឲ្យបានថាអាពួកនឹងចេះតែនិយាយហ្មងអានឹងសាច់មិនបានស៊ីយកឆ្អឹងភួរកហើយវានិយាយចឹងសួរជួយណាណាមិនជួយហ៊ុនសែនជួយហ៊ុនសែនហ្នឹងហើយ អាពួកនឹងជួយហ៊ុនសែនឲ្យបំផ្លាញគ្នាគ្នាឯងនឹងហើយគ្នាយើងនឹងហើយហើយដល់ពេលសិតអូខ្ញុំសង្គ្រោះជាតិតែខ្ញុំស្រឡាញ់លោកសំនឹងស៊ីតាំង20 30ឆ្នាំខ្ញុំថាមិនដឹងជាអាចស្អីទេស្រឡាញ់អាចអីទេអញ្ចឹងមិនបានប្រហែលអាឡុងនៅខាងក្រៅមិនដែរជួបលោកសំនឹងស៊ីអាឡុងមិនមែនជាកូនសិស្សលោកសំនឹងស៊ីផង4ឆ្នាំជាងអាឡុងជួយនិយាយផ្ដាល់កិត្តិយសឲ្យសំនឹងស៊ីពួកឯងនោះ ម្នាក់ម្នាក់សិតតថាស្រឡាញ់លោកសំរងស៊ីណាសិតតថាស្រឡាញ់គណៈបកសង្គ្រោះជាតិដល់ពេលគណៈបកសង្គ្រោះជាតិមានបញ្ហាពួកឯងមានតែបកកបញ្ហាបន្ថែមដូចមកអាពងក្តរមួយម៉ាត់អញ្ចឹងចោះបញ្ចប់មួយវគ្គទៀតរឿងហ្នឹងបាទខ្ញុំនិយាយចឹងមិនឲ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រីមិនឲ្យខ្ញុំធ្វើតំណាងរាជក៏មិនមែនមុខដោយម៉ែខ្ញុំដែរ ព្រោះអាតំណែងនឹងមិនមែនម៉ែខ្ញុំចែកឲ្យទេខ្ញុំគ្រាន់តែចង់ប្រាប់ថាបើស្រឡាញ់ជាតិត្រូវធ្វើសពកិច្ចការបើស្រឡាញ់សាសនាត្រូវតែស្វាមីភក្តិណាបើស្រឡាញ់ខ្សត្រាត្រូវតែទ្រួងលក្ខនាំគ្នាគិរវៈគ្រប់ពេលវេលា អានឹងគឺខ្ញុំនិយាយចឹងហើយអស់លោកណាខឹងក៏ខឹងដែរ មិនរាប់អានក៏មិនរាប់អានដែរមិនមកដោយមកអាឡុងទេអាឡុងកើតមកម្នាក់ឯងនេះវាមិនមែនកើតមកវិជ្ញាតសណ្ដានមកជាមួយទេកើតមកតែម្នាក់ឯងនេះញាតសណ្ដាន គេមកបកកើតនៅពេលដែលយើងដឹងក្តីមកយើងនាំគ្នាបកកើតញាតសណ្ដានទៅណាចឹងហើយបានគេថាពេលដែលយើងដឹងក្តីមកខុសត្រូវយើងនាំគ្នាបកកើតញាតសណ្ដានប៉ុន្តែយើងកើតមកមកតែម្នាក់ឯងងាប់ទៅវិញក៏ងាប់ទៅតែម្នាក់ឯងណាវាគ្មានអីច្រើនទេ ចឹងរាប់អានក៏រាប់ទៅមិនរាប់ក៏ហីទៅមិនមុខដោយមកអាឡុងអាឡុងធ្វើការរាល់ថ្ងៃគ្មានបានបាយអាណាមកស៊ីទេដាំបាយស៊ីខ្លួនឯងទេអានឹងនិយាយចឹងប៉ុន្តែខ្ញុំនិយាយនេះអាណិតជាតិខ្លួនឯងទៅ ពួកជាតិយើងដែរទេកុំបំផ្លាញគ្នាឯងឲ្យហ៊ុនសែនចំណេញតែប៉ុណ្្នឹងទេ បើអស់លោកមិនត្រូវជាមួយពួកយើងអស់លោករកផ្លូវដើរសម្រាប់ពួកអស់លោកប៉ុន្តែប្រឆាំងហ៊ុនសែនដូចគ្នាមានន័យថា បងប្អូនមើលបដិវត្តម៉ៅសេតុងណាបដិវត្តម៉ៅសេតុងណាមានមេតបខុសខុសគ្នាទាំងអស់មានប្រមាណដូចជាមានផ្កាយ5មាន មានមេតប5មុខព្រួយបដិវត្តទាំងអស់នោះមិនប្រកបតែស្ថិតនៅក្រមអធិពលម៉ៅសេតុងទេស្ថិតនៅក្រមអធិពលផ្សេងផ្សេងពីគ្នាប៉ុន្តែ គោលដៅបដិវត្ត ដូចគ្នារហូតដល់ក្រោយមកគេបង្រួមបដិវត្តបញ្ចូលគ្នាឲ្យទៅ ជាបកកុម្មុយនីសតែមួយឃើញទេឃើញទេបង្កើតបាន ជាទួងផ្កាយ5អញ្ចឹងផ្លូវរបស់យើងដើរឲ្យតែប្រឆាំងជាមួយនឹងជនផ្ដាច់ការហើយកុំបាញ់ប្រហារសម្រាប់គ្នាឯង បដូរជនផ្ដាច់ការទិសដៅយើងបដូរជនផ្ដាច់ការទោះជាលោកមានក្រុមណាក៏ដោយឈ្មោះក្រុមលោកឈ្មោះអីក៏ដោយប៉ុន្តែត្រូវច្បាំងជាមួយជនផ្ដាច់ការ កុំមកច្បាំងជាមួយអ្នកទៅច្បាំងជាមួយជនផ្ដាច់ការដូចគ្នាពីព្រោះទ្រឹស្ដីរបស់ម៉ៅនិយាយឲ្យថាសត្រូវរបស់សត្រូវយើងគឺជាមិត្តរបស់យើងម៉ៅបាននិយាយទៀតថា ឆ្មាសក៏ដោយឆ្មា ខ្មៅក៏ដោយឲ្យតែអាចចាប់កដុលបានសិតតែជាឆ្មាដែលមានប្រយោជន៍ទាំងអស់យល់ទេហេតុអីបានជាយើងនេះมันអាចធ្វើអញ្ចឹងបាន ហើយយើងនេះមិនមែនប្រទេសយើងនឹងមានតែហ៊ុនសែនណាវា មាន អាមេនៅពីលើហ៊ុនសែនទៅទៀតបើយើងច្បាំងតែជាមួយហ៊ុនសែនវាមិនអីទេហ៊ុនសែនជាខ្មែរដូចយើងក៏ប៉ុន្តែត្រង់តាហ៊ុនសែន និង បពពួកហ៊ុនសែននិងកូនហ៊ុនសែនសិតតែជាកូនឆ្កែរបស់យួន។ សិតតែធ្វើនយោបាយបំរើឲ្យយួនដូច្នេះយើងត្រូវការកម្លាំងខ្លាំងណាមិនមែនត្រូវការកម្លាំងលបេះលបោះមិនមែនត្រូវការកម្លាំងតិចតួចទេត្រូវការកម្លាំងគ្រប់ភាគីដែល ប្រឆាំងជាមួយនឹងពួកអាយុនឈ្លានពាននិង ជនអាបំរើកញ្ចេះយួននឹងអានឹងគឺសំខាន់ណាសំខាន់ណាចង់ឲ្យបានយើងនាំគ្នាគិតសារជាថ្មីឡើងវិញ សម្ដីខ្ញុំវាក្រោតគ្រៀតប៉ុន្តែ ស្ដាប់ទៅ ហើយពិចារណាទៅបាទពិចារណាទៅ ដើម្បីប្រទេសជាតិយើងខ្ញុំសូមបញ្ចប់មួយវគ្គប៉ុណ្ណឹងទៀតម៉ោងម៉ានេះចេះចំម៉ោង3ជាងបាទម៉ោង3ជាងតន់ឡើងទៅលើផ្ទះទេបងប្អូននៅក្នុងឡាននៅឡើយទេរឿងមួយទៀតរឿងមួយទៀតកប៉ៃកប៉ោកឯងរឿងហ៊ុនសែន មានបញ្ហានឹងអាស៊ានខ្ញុំនឹងនិយាយនៅពេលថ្ងៃពហោឬក៏ថ្ងៃសុក្រព្រោះកាលហ្នឹងខ្ញុំឈប់សម្រាប់ខ្ញុំឈប់សម្រាប់ចាំចាំចាំខ្ញុំនិយាយពេលហ្នឹងព្រោះវាមានពេលឱកាសល្អស្រួលនិយាយពីរឿងហ៊ុនសែនហ្នឹងនឹងស្រង់ព័ត៌មានរឿងហ៊ុនសែនហ្នឹងឲ្យបានច្រើនបន្តិចឥឡូវនិយាយរឿងកប៉ៃកប៉ុកខាងក្រៅទៀតរឿងលោកសេងសេរីតដែល លើកទី2ចង់ផ្ដាំទៅលោកសេងសេរីបាទចង់ផ្ដាំទៅលោកសេងសេរីទេលោកសេងសេរីគាត់នៅតែប្រហោះដដែលដដែល ខ្ញុំចង់ឲ្យបងប្អូនស្គាល់អំពីសារបានបន្តិចពីរឿងលោកសេងសេរីព្រោះមានបងប្អូនជាច្រើនទើបតែស្គាល់សេងសេរីពេលដែលគាត់ចូលវត្តជអាស៊ីសេរីទេ ប៉ុន្តែដែលជួលឡុងស្គាល់សេងសេរីតាំងពី បងប្អូនអត់តន់ស្គាល់សេងសេរីបងប្អូនជឿអត់បងប្អូនជឿអត់ឥឡូវខ្ញុំនិយាយចេះ មករយៈនឹងខ្ញុំនិយាយពីមករយៈប្រមាណនឹងសេសេរីគាត់ធ្វើរឿងឥតប្រយោជន៍រឿងឥតប្រយោជន៍ដែលគាត់ធ្វើនោះគាត់យល់តែគាត់ឆ្លាតគាត់យល់ថាគេល្ងងនៅពេលដែលគេបដៅគាត់គាត់ថាគេនឹងធ្វើជាចេះខុសរឿងណាភ្លឺធ្វើចេះគេថាយើងភ្លឺធ្វើចេះ ខ្ញុំឃើញក្រោយពីខ្ញុំនិយាយទៅហ្នឹងឃើញគេតែសេប្រមាណ8 9ចំណុចមានអ្នកខ្លះភ្លើធ្វើចេះអីជាដើមអីបដៅគេអីចឹងណាគាត់គាត់គាត់ចង់ឌៀមដាមឲ្យខ្ញុំក៏មិនដឹងឬក៏ឲ្យណាក៏ដឹងប៉ុន្តែខ្ញុំបដៅគេខ្ញុំធ្លាប់បដៅគាត់ម្ដងបងប្អូនដឹងហើយវីដេអូខ្ញុំបដៅគាត់ម្ដង ពីរឿងយករូបភាពដែលមិនពិតយកទៅប្រឌិត ធ្វើដូចជាការពិតក្នុងនោះដោយសារតែមានរូបខ្ញុំដែរនៅក្នុងរូបនោះមានប្អូនរ៉ូសិតមានសូនតារា មានឆាំឆានីមានប៉ាងសុខឿនលាក់និងលាក់មានច្រើននៅក្នុងនោះគេបែងចែកក្រុមអាវលឿងក្រុមបន្តវេនអាវសក្រុមបន្តវេនរបស់គណៈបកប្រជាជនគេបែងចែកចឹង ហើយបងប្អូនដឹងទេបងប្អូនដឹងថាអារបៀបនឹងអ្នកណាអ្នកនាំធ្វើមុនគេមើលមើលបងប្អូនដែលតាមដានប្រព័ន្ធសង្គម Facebook អ្នកណាអ្នកនាំធ្វើមុនគេអ្នកនាំធ្វើមុនគេ គឺសូណារ៉ូសារ៉ូអវិជ័យបងប្អូនជាមួយនឹងពួកព្រៀបកលជាមួយនឹងពួកអាយឹមស៊ីណនការដែល ឆ្នាំ2019ឆ្នាំ2019ពីឆ្នាំ2020គេមិនធ្វើម្ដង គេមិនធ្វើក្រុមអាជីវថ្មីហ្នឹងគេមិនចងក្រងពួកអាជីវថ្មីនឹងមកក្រុម កាលនោះមានរូប លោកគ្រូសនរាមានរូបអាយឹមស៊ីណនមានរូបអីគេថាពួកនឹងពួកជាមថ្មីមិនចឹងបងប្អូនមានន័យចាំអត់ គេធ្វើដូចសេងសេរីធ្វើចឹងហើយបងប្អូនដឹងថា បងប្អូនដឹងថាអាក្រុមហ្នឹងណាបងប្អូនដឹងថាហេតុអីបានជាគេបកកើតរូបអញ្ចឹងអញ្ចឹងឡើង ក្នុងគោលបំណងអីក្រុមនឹងគេហៅថាក្រុមពួកខេមរៈបុត្រអាកំណត់ផ្ដួចផ្ដើមខេមរៈបុត្រ របស់សូនរោសរោអវិជ័យនឹងគឺអត់តន់សាបរលាបទេពីព្រោះបញ្ហានឹងគឺជាបញ្ហាដែល អាម៉ាណែតវានៅពីក្រោយខ្នងនៃការរៀបចំក្រមចលនាខេមរៈបុត្រដែលវាចង់បង្កើតឡើង ប្រមូល ពួកយុវជន ដែលមានឥទ្ធិពលដើម្បីប្រមូលយកកម្លាំងអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសមុនបង្កើតចលនា CNRM ប៉ុន្តែវាបរាជ័យក្រមរូបភាពផ្សេងផ្សេង ក្រោយពីអចលនាខេមរៈបុត្រនឹងបរាជ័យសូនរោចាប់ផ្ដើម បញ្ចេញកតុយហើយរហូតដល់សូនរោទៅបំបែកបំបាក់ទៅនិយាយជាមួយអាយឹមសេណនអាយឹមសេណនក៏បានជួបអាហ៊ុនម៉ាណែតតាំងពីឆ្នាំ2016 2010 2016 2017 អាស៊ីណនបានជួបជជែកជាមួយហ៊ុនម៉ាណែតអាស៊ីណនគឺជាកូនឆ្កែគេតាំងពីយូរមកដែលមានរូបភាពដូចដែលបងប្អូនបានឃើញនៅក្នុងប្រព័ន្ធសង្គមហើយបងប្អូនដឹងថារចនា ចលនាខេមរៈបុត្រនឹង បងប្អូនដឹងថាមានឈ្មោះអ្នកណាខ្លះនៅក្រៅស្រុកហើយ នៅក្នុងស្រុក មានឈ្មោះអ្នកណាខ្លះបងប្អូនមានដឹងអត់បងប្អូនអត់ដឹងទេ ខ្ញុំដឹងអ្នកនៅក្នុងស្រុក គឺមានបណ្ឌិតមាសនីមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនទៀតខ្ញុំអត់និយាយឈ្មោះគាត់ទេទុកឲ្យគាត់មានឥឡូវនេះគាត់អត់សូវល្វីល្វល់រឿងហ្នឹងទេអញ្ចឹងខ្ញុំអត់និយាយទេខ្ញុំនិយាយតែអ្នកណាដែលល្វីល្វល់ក្នុងនោះក៏មានសេងសេរីនឹងនៅក្នុងនឹងមួយដែរសមាជិក មានអាហ៊ុនកសលមានអីសមាជិកខេមរៈបុត្រនឹងគឺមានសេងសេរីនឹងនៅនឹងមួយដែរអញ្ចឹងអ្វីដែលសេងសេរីគាត់ធ្វើហ្នឹងគាត់យក ភាគីហ្នឹងព្រោះពួកតាំងសាដាវាមិនបែងចែកវាមិនបែងចែកអាវលឿងអាវសអីចេញពីអាស៊ីណនចេញពីសូណារ៉ូអីហ្នឹងវាសិតតែចេញពីហ្នឹងមិនអាវលឿងអាវសអាវលឿងអាវសអាវលឿងអាវស អានឹងពាក្យនឹងវាជាពាក្យបំបែកណាវាវាពាក្យបំបែកឲ្យលឿងឲ្យសហើយបំបែកពួកចំនួនថ្មី បង្កើតពួកចំនួនថ្មី ហើយអារឿងបង្កើតចំនួនថ្មីហ្នឹងនិយាយពីរឿងគេធ្វើបាបលោកចិនច័ន្ទបុតហ្នឹងក៏ដោយសារអារឿងចំនួនថ្មីហ្នឹងដែរបើតាមដែលខ្ញុំស្ដាប់ព័ត៌មាន តាមដានព័ត៌មាន ដែលអាម៉ាណែតនឹងចង់និយាយជាមួយ បងជុនច័ន្ទបុតឲ្យជួយនឹងឲ្យជួយវាអាម៉ាណែតនឹងចង់ឲ្យបងជុនច័ន្ទបុតនឹងជួយវាដើម្បីឲ្យវានឹងគឺជាអ្នកចំនួនថ្មីរហូតដល់និយាយលួងលងបងជុនច័ន្ទបុតនឹងសពបែបយ៉ាងទាំងអស់ទើបមានរឿងរាវទៅតាក់តងអីនឹងគឺតាមរយៈតាមរយៈណែណែណែស្អីស្អីវិសាលអេស្អីស្អី ស្អីម្នាក់ដែលនៅអាស៊ីសេរីមុននោះអាគាត់នោះអ្នកនាំរដ្ឋាភិបាលហ្នឹងហើយរដ្ឋាភិបាលម្នាក់នោះឯងអ្នកនាំលោកជុនច័ន្ទបុតហើយលោកជុនច័ន្ទបុតជឿជាក់លើម្នាក់នោះឯងស្រឡាញ់ម្នាក់នោះតាមតែខ្ញុំដឹង ប្រភពព័ត៌មានរដ្ឋាភិបាលហ្នឹង ហើយអាគាត់នឹងហើយអ្នកបច្ចុកបស៊ីដឹកញីបស៊ីឈ្មោលដឹកឈ្មោលបស៊ីញីឲ្យលោកកឹមសុខា ទៅជួបជាមួយនឹងស្អីស្អីផានស្អីស្អីស្អីអីផាន់ស៊ីផាន់ស្អីគេស៊ីផាន់ណាអាយដាមអីស៊ីផាន់នោះហើយពេលដែលជួបស៊ីផាន់ទៅហើយស៊ីផាន់នឹងនាំឲ្យជួបអាម៉ាណែតអាម៉ាណែតនឹងទៅនិយាយលួងលួមបងជនច័ន្ទបតថាឥឡូវ ឲ្យគាត់នឹងឲ្យលពូនឹងលពូជុនច័ន្ទបុតជួយពួកខ្ញុំក្មេងៗព្រោះពួកខ្ញុំនឹងបកើតដូចថាយើងចង់ជួយលើកអ្នកក្មេងៗតាំងពីពេលនោះមកមានរឿងរាវនឹងក៏ដោយសារពួកនឹងដែរយល់ទេលោកជុនច័ន្ទបុតមានរឿងរាវនឹងក៏ដោយសារពួកនឹងដែរតម្រាំមកដោះខ្លួនរួចខ្ញុំប្រាប់មានរឿងជាច្រើនណាស់ខ្ញុំដឹងខ្ញុំនិយាយសង្ខេបប៉ុណ្ណឹងចុះខ្ញុំចង់សរុបមក ទៅលោកសេងសេរីវិញលោកសេងសេរីគាត់បង្កើតរូបភាពដូចគ្នា បេះបិទជាមួយនឹងសូណារ៉ូសរោសុវិជ័យព្រៀបកុលបាទរដ្ឋាភិសាលព្រៀបកុលអានឹងដបង គេបង្កើតចលនាខេមរៈបុតដល់បរាជ័យគេបង្កើតពួកឈាមថ្មី ដែលដឹកនាំដែលដែលចលករដោយអឺព្រៀបកុល ដល់ហើយ អាព្រៀបកលធ្វើទៅបរាជ័យបរាជ័យបរាជ័យព្រៀបកលនឹងជាមួយគឹមសុកជាមួយអីហ្នឹងគឺមកគ្នានៅកូរ៉េហ្នឹងដើម្បី ធ្វើម៉េចឲ្យមាន ចលនាឈាមថ្មីនឹងកើតឡើងរហូតដល់ជាមួយអាស៊ីណននេះគេបង្កើតអាឈាមថ្មីហ្នឹងមើលទៅម៉ៅស៊ីផាន់បាទម៉ៅស៊ីផាន់ម៉ៅសុផាន់ម៉ៅសុផាន់បាទមើលទៅអាឈាមថ្មីហ្នឹង វាទៅ ជាឈាមថោកតាមរយៈទូទួលមនសិការពួកខ្ញុំអីវាយពេលហ្នឹងនោះក្រាំងក្រាំងក្រាំងក្រាំងក្រាំងក្រាំងទៅ ក្រុមអាឈាមថោកអស់ហ្នឹងក៏បញ្ចប់បេសកកម្មទៅបញ្ចប់បេសកកម្មទៅ បានក្រោយមកចាប់ផ្ដើមចេញមកថ្មីទៀតហ่ะចាប់ផ្ដើមចេញថ្មីទៀតថ្មីទៀតដដែលបងប្អូនឥឡូវអ្នកបន្តវេន បដូរពីខេមរៈបុត្រមកអាឈាមថ្មី ចេញពីអាឈាមថ្មីមកអ្នកបន្តវេនហើយក្រុមអាមួយតមួយនឹងគឺក្រុមអាខេមរៈបុត្រនឹងដឹកនាំដោយអាហ៊ុនម៉ាណែតនឹងក្រុមតែមួយនឹងវាគ្រាន់តែបដូរពាក្យវាគ្រាន់តែបដូរពាក្យតាវាគ្រាន់តែបដូរពាក្យរហូតដល់ឥឡូវនឹងសេងសេរីចេញមក យករូបគេរូបអីយកទៅដាក់គេ អត់មានសួរនាំម្ចាស់គេទី1ទី2តើខ្ញុំនឹងពិតជាក្រុមអាវសមែនដែរអត់យើងដាក់សំណួរអញ្ចឹងគ្រាន់តែខ្ញុំជួយនិយាយការពារគណៈបកសង្គ្រោះជាតិអាមិនក៏យករូបខ្ញុំនឹងទៅដាក់ជាមួយគេដែរអទី1ទី2តើគណៈបកសង្គ្រោះជាតិបច្ចុប្បន្ននៅក្រៅប្រទេស ខាងលោកសំរងស៊ីនឹងណាខាងលោកសំរងស៊ីនឹងមានបើបានចាប់តាំងពួកយើងខ្ញុំទាំងអស់នឹងជាតំណាងឲ្យអាវសទេអត់ចុះហេតុអីបានជាសេងសេរីនឹងយករូបពួកយើងទៅបោះថាអ្នកបន្តវេនអាវសសួរថាតើវាជាការពិតទេវាមិនមែនជាការពិតបើមិនមែនជាការពិតតើលោក សេងសេរីនឹងតែងតាំងជំនួសអ្នកណាធ្វើដើម្បីអី មិនដើម្បីបំបែកបំបាក់មនុស្សហើយបណ្ឌិតរបៀបហ្នឹងនៅ ក្បែរខ្ញុំខោកមកកញ្ញឥឡូវហ្នឹងបណ្ឌិតរបៀបហ្នឹងនៅក្បែរខ្ញុំខោកមកកញ្ញលើមិនមែនខ្ញុំល្ងងធ្វើចេះទេខ្ញុំល្ងងប៉ុន្តែខ្ញុំនិយាយតាមភាសាអ្នកល្ងងគ្រាន់បើជាងអាបណ្ឌិតហែកញែកឲ្យទៅជាពណ៌ផ្សេងផ្សេងពីគ្នាបើយើងជាបណ្ឌិតយើងកុំហែកញែកមនុស្ស កុំហែកញែកហើយបើយើងហែកញែកមានន័យថាយើងមានបំណងទុច្ចរិត យើងមានបំណងទុច្ចរិត ទី1វាតតតែ លោកសំរងស៊ីតែងតាំងពួកខ្ញុំឲ្យបន្តវេនដោយហ៊ុនសែនតែងតាំងពួកម៉ាណែតឲ្យបន្តវេនអានឹងយករូបមកដាក់វាអត់ខុសទេពីព្រោះហ៊ុនសែនបាន តែងតាំងនឹងបន្តវេនមែន ប៉ុន្តែខាងលោកកឹមសុខាកំពុងតែមានរឿងមានវិបត្តិនយោបាយមានពេល ណាទៅតែងតាំងគ្នាគ្នាទៅបន្តវិញខាងយើង នៅ ខាងក្រៅប្រទេសកំពុងតែមានវិបត្តិនយោបាយបាក់ខ្លួនឯងមិនទាន់ទាំងបានទៀមទារយុទ្ធធរត្រឡប់មកវិញផង មានពេលឯណាទៅតែងតាំងក្មេងចំនួនក្រោយបន្តវិញអត់មានបើអត់មានហេតុអីបាន ជាសេងសេរីនឹងអត្តនោម័ត ដោយខ្លួនឯងយករូបគេទៅដាក់ហើយថានេះគឺជាអ្នកបន្តវេនអាវសនេះជាអ្នកបន្តវេនអាវលឿងគឺទុច្ចរិតសុទ្ធសាធខ្ញុំគ្រាន់តែផ្ដាំទៅសេងសេរីខ្ញុំមិនហ៊ានចប់បណ្ឌិតដោយលោកឯងទេប៉ុន្តែគំនិតទុច្ចរិតដោយលោកឯងនេះបញ្ចប់ទៅប៉ុន្តែបើមិនបញ្ចប់ទេលោកឯងនឹងថោកលោកឯងនឹងថោកខ្ញុំប្រាប់ខ្ញុំមិនខ្វល់តើលោកឯងនឹងចេះ រៀនមកពីឋានប៉ិននេះអាហ៊ុនម៉ាណែតរៀននៅ West Point អាឡុងនៅតាហ៊ានជេមរាយរឿងលោកឯងរៀននៅណាខ្ញុំអត់ដឹងទេប៉ុន្តែលោកឯងចេញកំណត់មកនឹងគឺកំណត់ថោកកំណត់ថោកអានឹងមិនមែនលៀបពណ៌ធម្មតាទេអានឹងកំពូលអ្នកលៀបពណ៌ហ្មងកំពូលអ្នកលៀបពណ៌ហ្មងយកទៅបែងចែកសំបីតាគណៈបកគេគេអត់ទាំងដឹងផង មេបកគេគេអត់ទាន់ទាំងបានចាប់តាំងអ្នកបន្តវេនផងឯងបានឈ្មោះនឹងទៅណាទៅប្រាប់ថានឹងអ្នកបន្តវេនពួកអាយសមានន័យថាម៉េចមានន័យថាម៉េចខ្ញុំសួរលោកឯងមានន័យថាម៉េចមាននៅលោកឯងនឹងអ្នកសម្រាប់ជោគវាសនាគេខ្ញុំមិនខ្វល់តើលោកឯងយកទៅនឹង គឺវាយ៉ាងម៉េចទេនយោបាយទុកឲ្យអ្នកនយោបាយគេដើរពេលរហងៃនេះស្រុកទេយើងណា អត់ត្រូវការអាក្មេងវាមានឈ្មោះខ្ញុំនៅក្នុងនឹងវាមានរូបខ្ញុំនៅក្នុងនឹងដែរវាគួរតែខ្ញុំសប្បាយចិត្ត right ក្នុងនាមខ្ញុំជាអ្នកតំណាងឲ្យក្រុមអាវសដូចដែលគេថាខ្ញុំអត់ទទួលស្គាល់ថាខ្ញុំអាវសទេខ្ញុំអត់ឈួតថាខ្ញុំទទួលស្គាល់ខ្លួនឯងជាក្រុមអាវសអត់ទទួលស្គាល់តាមការលៀបពណ៌ទេវាលើកលែងតែថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិ យកពួកខ្ញុំទៅតែងតាំងថាជាយុវជនគណៈបកសង្គ្រោះជាតិតំណាងឲ្យគណៈបកសង្គ្រោះជាតិហើយពួកលោកឯងមកតែងតាំងខ្ញុំប៉ុណ្ណឹងខ្ញុំសប្បាយចិត្តហើយឲ្យខ្ញុំនៅស្គៀមលោកឯងយករូបខ្ញុំទៅអត់បានទាំងសួរផងអានឹងលៀបពណ៌លៀបពណ៌ទេបើអត់មានរូបខ្ញុំខ្ញុំមិនមកទេប៉ុន្តែមានរូបខ្ញុំដែរខ្ញុំត្រូវជេរម៉ាយហើយអានឹងចឹង ខ្ញុំមានបានអនុញ្ញាតឲ្យយករូបខ្ញុំទៅដាក់ខ្ញុំអ្នកបន្តវេនអាវសណាអត់ប៉ះពាល់ខ្ញុំចង់ឯងប៉ុន្តែខ្ញុំអ្នកប្រាប់អីខ្ញុំប្រាប់តាំងពីដើមខ្ញុំអ្នកអ្នកនៅខាងក្រៅប៉ាក់ទេខ្ញុំអត់មាននៅក្នុងប៉ាក់ទេកុំមកពាក់ព័ន្ធខ្ញុំអីទៅក្នុងប៉ាក់បើថាខ្ញុំងាប់ងាប់ម្នាក់ឯងបើខ្ញុំខុសខុសម្នាក់ឯងអត់មានពាក់ព័ន្ធជាមួយប៉ាក់ទេព្រោះឯងខ្ញុំស្ម័គ្រចិត្តនិយាយ ខ្ញុំជាប់គុកខ្ញុំជាប់ម្នាក់ឯងអត់មាន ពាក់ព័ន្ធជាមួយនឹងសំរងស៊ីអត់មានពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិអីទេបើខ្ញុំត្រូវបានគេលួចធ្វើបាបអានឹងរឿងខ្ញុំម្នាក់ឯងដោយសារខ្ញុំនិយាយដើម្បីប្រទេសជាតិមានតែពាក់ព័ន្ធអីបកកាលណាយកខ្ញុំទៅដាក់ នៅជាមួយគេនឹងមានន័យថាខ្ញុំនៅក្នុងបកនឹងហើយមានន័យអញ្ចឹងប៉ុន្តែរឿងពិតវាមិនអញ្ចឹងចឹងហើយលោកឯងកុំចេះតែយកហើយអាវបធរ យកទៅធ្វើហ្នឹងណាវប្បធម៌ហ្នឹងណាសេងសេរី ល្មមបញ្ចប់ទៅអាពួកលោកបណ្ឌិតឯងទាំងអស់គ្នាហ្នឹងកុំនាំគ្នាឈួតពេកនាំគ្នាគិត គូរពីប្រទេសជាតិខ្លះទៅឈ្មោះជាបណ្ឌិតកុំឲ្យវាថោកដល់ដូនតាអូខេលោកឯងស្ទើរតែមានវាសនាហើយ ដែលមានឈ្មោះថាបណ្ឌិតអ្នកខ្លះគេចង់បានឈ្មោះបណ្ឌិតគេចង់រៀនដល់បណ្ឌិតគ្នាគ្មានវាសនាទេ ហើយលោកឯងមានរៀនដល់បណ្ឌិតហើយត្រូវធ្វើយ៉ាងម៉េចឲ្យថ្លៃឲ្យសមឈ្មោះជាបណ្ឌិតកុំអាឡែងលៀបពណ៌ប្រឌិតពណ៌ដល់ពេលគេថាទៅ សតថាតសេចំណុចទីប្រមាណឯចំណុចទី3ទី4នេះឯងបដៅតែម្ដងស្រាប់តែតសេមកក្រោយទៀតយករូបដដែលនឹងមកប្រហោះទៀតនៅក្នុងភ័យគាត់តសេតាអ្នកខ្លះល្ងងធ្វើចេះហ៊ានមកបដៅគេ អើបើមិនបដៅគេឯងយករូបអញទៅដាក់អត់មានសួរអញផងឯងនឹងមេប៉ាអញឯងនឹងមកតែងតាំងអញពីកាលអ្នកបន្តវេនអៅសនោះហឹមអញមិនជេរម្លាយគ្រាន់បើហើយអាយុយ៉ាងច្រើនប្រហែលប្រហែលគ្នាទេប្រហែលគ្នាទេអញ្ចឹង គ្រាន់តែចង់ប្រាប់សេងសេរីឯងកុំបានហ៊ុនសែនប្រម៉ូតអីល្បីអីតិចតួចនឹងអីចង់អីធ្វើឯងគ្រាន់បើអូខេប្រវត្តិសេងសេរីឯងនៅក្នុងចលនាខេមរៈបុត្រសកម្មជន ដែល ដឹកនាំដោយហ៊ុនម៉ាណែតនឹងស្មារណាឡុងអាដឹងណាពីព្រោះពួកនឹងគឺ គ្រឹស្ណាលីមនឹងគេមកតាក់ទងអាឡុងឲ្យចូលរួមជាមួយនឹង ចលនានឹងតាំងពីឆ្នាំ2017 2018 តែអាឡុងមិនចូលណាហើយអរចនាសម្ព័ន្ធបែបគណៈបកនយោបាយ ដែលពួកឯងបង្កើតលក្ខន្តិកៈចលនាខេមរៈបុត្រនឹងស្មានអាឡុងអត់មាន នៅតោះតែឥឡូវហ្នឹងហើយបើអញ្ចឹងអញ្ចឹងអីគិតមិនទៅខ្ញុំអត់ខ្វល់បងប្អូនណាគាំទ្រសេងសេរីឬ គាំទ្រអីទេខ្ញុំអត់ខ្វល់ទេបងប្អូនណាគាំទ្រខ្ញុំក៏គាំមិនគាំទ្រក៏អីទេព្រោះអីខ្ញុំអត់មាន ចង់ទៅលៀបពណ៌ណាទេព្រោះដោយសារគាត់យកអានឹងទៅដាក់ហើយ លើកទី1ខ្ញុំនិយាយទៅគាត់លេងវាយបកមកវិញអញ្ចឹងគាត់លឺគាត់លឺខ្ញុំនិយាយគាត់មិនមែនអត់លឺទេណាគាត់លឺគាត់ស្គាល់ខ្ញុំតាបាទគាត់ស្គាល់ខ្ញុំតាអញ្ចឹងគ្រាន់តែប្រាប់ទៅលោកប៉ុណ្ណឹងផ្ដាំទៅលោកសេរី ថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូន3ហ្នឹងកប៉ិចកប៉ុងកកប៉ុងរឿង3ហ្នឹងសិតតែរឿងអត់ប្រយោជន៍រឿងអត់ប្រយោជន៍3ហ្នឹងរឿងអត់ប្រយោជន៍រឿងគេស្អប់ខ្ញុំទេរឿងហ្នឹងបាទរឿងគេស្អប់ខ្ញុំប៉ុន្តែខ្ញុំឆ្លៀតនិយាយទៅនិយាយឲ្យហើយពួកឯងត្រូវស្អប់ស្អប់ឲ្យហើយទៅណាត្រូវស្អប់ស្អប់ឲ្យហើយទៅនាំគ្នាស្អប់ទៅប៉ុន្តែពេលដែលស្អប់ហើយនាំគ្នាទៅហោទៅច្បាំងជាមួយហ៊ុនសែនទៅ កុំឈួតកុំអស់ចាអីជាមួយតែគ្នាឯងនោះណាគឺតែប៉ុណ្្នឹងទេបងប្អូនណាខ្ញុំចង់និយាយប្រាប់ទៅសេងសេរីតែប៉ុណ្្នឹងឯងចង់ប្រាប់ថា ល្មើមិនចប់ទៅធ្វើការងារមានប្រយោជន៍ទៅកុំចេះបែងចែកជំនួសបាក់គេណា CVP ក៏មិនអោយលោកឯងដែរលោកឯងអាអានេះវាជាការវិភាគរបស់លោកឯងទេប៉ុន្តែបើការវិភាគវាយើងផ្សេង អាការដែលយកគេថាជាអ្នកបន្តវេនហ្នឹងអានឹងវាយើងផ្សេងបញ្ជាក់ឲ្យច្បាស់លោកឯងវិភាកខ្ញុំអត់ដែរប្រកាន់ទេប៉ុន្តែលោកឯងយករូបគេទៅដាក់ថាជាអ្នកបន្តវេនអានឹងត្រូវប្រកាន់ព្រោះលោកឯងលាពណ៌គេ លោកឯងបែងចែកគេពណ៌លឿងពណ៌សគេខ្លួនឯងគេមិនទាន់បែងចែកផងម្ចាស់សម័យខ្លួន គេគេមិនទាន់បែងចែកផងហើយមេគេ មេអ្នកទាំងអស់នោះ អត់បានតែងតាំងអត់បានចាប់តាំងដោយលោកឯងដាក់ផងលោកឯងអ្នកដតីនឹងមកមកដាក់ហ្នឹងមានគេហៅមិនគេហៅលាពណ៌ហើយគ្រាន់តែប៉ុណ្្នឹងលោកឯងខុសបាត់ហើយឈ្មោះបណ្ឌិតលោកឯងត្រូវធ្លាក់នៅរៀនថ្នាក់បរិថ្នាក់មតីហើយលោកឯងទៅទៅរៀនថ្នាក់នយោបាយម្ដងទៀតណាទៅរៀនថ្នាក់នយោបាយម្ដងទៀតកុំរៀនលាពណ៌តាមហ៊ុនសែនអូខេកុំរៀនលាបពណ៌តាមហ៊ុនសែនលាបអត់បានទេលាបបានតែឆ្កែឆ្មាទេលាបជាមួយអាឡុងលាបអត់បានទេអូខេ និយាយអត់បានទេកាយលោកឯងដើរផ្លូវណាឡុងមិនខុសមិនមិនអត់ដឹងទេប៉ុន្តែគ្រាន់តែខ្ញុំមិនមាត់ពីមុនមកនោះខ្ញុំមិនមាត់តាប៉ុន្តែដោយសារតែលោកឯងយករូបខ្ញុំទៅដាក់ថាខ្ញុំតំណាងឲ្យក្រុមអាវសបន្តវេនអ្នកបន្តវេនបានជាខ្ញុំនិយាយហ្នឹងបានខ្ញុំបដៅហ្នឹងថាឲ្យធ្វើរឿងការងារដែលគួរធ្វើទៅកុំទៅធ្វើរឿងកប៉ៃកប៉ុកហើយស្រាប់តែលោកឯងមិនស្ងាត់តែសេមកទៀតសិតតា ខ្ញុំសិតតែគេល្ងងគេមិននិយាយឈ្មោះខ្ញុំទេប៉ុន្តែគេដាក់ នៅក្នុងចំណុចគេគេថាមានអ្នកខ្លះល្ងងធ្វើចេះហ៊ានបដៅគេខ្ញុំបដៅអញ្ចឹងខ្ញុំបដៅអញ្ចឹងឯងហ្នឹងហើយបាទបងប្អូនអរគុណច្រើនណាខ្ញុំទុនភ្នែកណាបងប្អូនណាបាទភ្នែកខ្ញុំទុនហើយសូមអភ័យទោសហើយសូមអភ័យទោសទាំងអស់គ្នាណាថ្ងៃនេះខ្ញុំនិយាយប្រេះប្រាស់ហើយទី1 ខ្ញុំនិយាយទៅលោកកឹមសខា និងមេធាវីលោកកឹមសខា ពីរឿងយំយែកដោយសារតែតឡាការនឹងអត់ល្អខ្ញុំសូមប្រាប់តឡាការនឹងវាអត់ល្អទេឈប់ទៅប្តឹងផ្ដោតាមតឡាការទៅតវ៉ានយោបាយរឿងចាស់ចាស់ប្រមាណអ្នកដែលប្រជុំគ្នាម្សិលមិញនេះ ល្មមបញ្ចប់ហើយនាំគ្នាធ្វើការងារ មានប្រយោជន៍ទៅកុំប្រជុំគ្នា ចង់ប្រមូលលុយបងប្អូននៅសហរដ្ឋអាមេរិកនិងកាណាដា ហើយបងប្អូននៅសហរដ្ឋអាមេរិកកាណាដាចង់ដឹងថាអ្នកណាគេលួអ្នកនឹងដើរសុំលុយបងប្អូនអីយកទៅចែកចាយតែមកសួរខ្ញុំចាំខ្ញុំប្រាប់អ្នកនឹងជាអ្នកណាណាថ្ងៃក្រោយនឹងគេបន្លំយកលុយយកកាក់បោកប្រាស់ទៅធ្វើនេះធ្វើនោះឥតប្រយោជន៍ពួកនឹងប្រហែលអ្នកទេតែប្រហែលអ្នកទេបងប្អូនបាទចាំខ្ញុំប្រាប់បាទទៅមុខទៀតហើយទី3ហ្នឹងគឺថាសេងសេរី លមមហើយដើរវិភាកតាមវត្ថុទៅ ទៅស្រុកខ្មែរវិភាកស្រុកខ្មែរទៅវិភាកនៅតាំងសាដាទៅនៅអាស៊ីសេរីទៅឲ្យវិភាកអីវិភាកទៅប៉ុន្តែកុំយករូបគេទៅអ្នកបន្តវេននេះបន្តវេននោះអានឹងគេហៅលាពណ៌គេមិនមែនហៅវិភាកទេគេហៅលាពណ៌បើអ្នកវិភាកឲ្យចំជាវិភាកណាវិភាកឲ្យចំជាអ្នកវិភាកបើថា អ្នកលាពណ៌ឲ្យចំជាអ្នកលាពណ៌ហើយចង់បង្កើតអង្គប្រូកតបាចដោយខាន់សវណ្ណដែរ អើបើបង្កើតអង្គប្រុកតបាយដោយខណ្ឌសវណ្ណដែរអានឹងអានឹងត្រូវហើយអានឹងត្រូវហើយអានឹងអញ្ចឹងអញ្ចឹងសូមអរគុណបងប្អូនណាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នា ហើយជួបគ្នានៅពេលក្រោយទៀតទេណាបាទសូមអរគុណសូមជម្រាបលា